ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុទេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមកជួបយើងខ្ញុំទាំងពីរនាក់នៅក្នុងទូទួលសម្លេងមនសិការក្នុងឱកាសថ្ងៃនេះគឺប្រធានបទខ្ញុំចង់និយាយអំពីទឹកភ្នែកខ្មែរនាសម័យដែលជោដែលរងគ្រោះតែគ្មានយើងមានឈ្មោះយើងមានមេដឹកនាំយើងមានស្ដេចដែលជាមនុស្សណា នៃប្រជានុរាប៉ុន្តែពលរដ្ឋខ្មែរនៅ ពេលដែលរងគ្រោះបែរជាគ្មានអ្នកណាជួយចាគឺថ្ងៃនេះគឺខ្ញុំមានការឈឺចាប់មែនទែនពេលដែលព្រឹកឡើងនេះខ្ញុំភ្ញាក់វិកេងឡើងខ្ញុំបានឮសូរសម្រែកណាឮសូរសំឡេងរបស់កម្មករចា នៅស្រុកខ្មែរម៉ោង10ព្រឹកនៅស្រុកខ្មែរហើយខ្ញុំភ្ញាក់ឡើងខ្ញុំឮសូរកម្មករគាត់ឈរច្រៀងសូមអង្គទេវតារក្សាមហាក្សត្រយកម៉ែវាខាងណា អូខេចឹងអរគុណច្រើនបងប្អូនអញ្ចឹងមុនចាប់ផ្ដើមខ្ញុំសូមស្វាគមន៍ទៅដល់បងប្អូនសិន Hello Sophie ស្វាគមន៍ទៅដល់បងប្អូនជាមុនសិនរៀបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ YouTube និង Facebook ទាំងអស់គ្នាសួស្ដីសិពើសលេងខ្ញុំស្អប់បន្តិចបងមេសាយប្រុសបងរៀបសួរបងអូបងបងមេសាយប្រុសភ្ញាក់ទាំងព្រឹកហ្មងបងល្អមែនទេបងមកចូលរួមអានេះបងបងជួយឲ្យ comment បងចាជំរាបសួរជំរាបសួរបងប្អូនចាំថ្ងៃនេះគឺខ្ញុំក្តៅទាំងព្រឹកតែម្ដង ភ្ញាក់ឡើងវ៉ាន់កលយ៉ានចាសួស្តីបងស្រីទាំងពីរចាសួស្តីវ៉ាន់កលយ៉ានអឺព្រឹកមិញនេះខ្ញុំបានឮសូឥឡូវនេះយើងដឹងហើយថាបងប្អូនកម្មករនៅ Nagawel ណាបងប្អូនកម្មករនៅកានៅ Nagawel គាត់បានធ្វើការតស៊ូមតិទៀមទាឲ្យមានដំណោះស្រាយជូនពួកគាត់រហូតមកដល់ថ្ងៃនេះវាមានរយៈពេលចំនួន34ថ្ងៃហើយប៉ុន្តែដំណោះស្រាយអត់មានទេសម្រាប់ពួកគាត់ ហ្នឹងហើយដំណោះស្រាយគាត់ត្រូវរង គ្រោះព្រោះក្រុមហ៊ុនធ្វើបាបគាត់ហើយឥឡូវនេះគាត់រងគ្រោះថែមមួយដំណាក់ទៀតត្រូវរដ្ឋាភិបាលអាជ្ញាធរនឹងធ្វើបាបគាត់មកតង់ទៀតនៅពេលដែលគាត់ស្រែកណាស្រែករកជំនួយស្រែកឲ្យជួយហ្នឹងហើយឥឡូវចូលដល់ជំហានទី3គាត់កំពុងតែស្រែកឲ្យសហគមន៍អន្តរជាតិជួយគាត់ហើយអ្វីកាន់តែ សង្វេគកាន់តែអំណោយអធមថែមទៀតនោះ យើងឮសូរសម្រែករបស់បងប្អូនខ្មែរយើងគាត់ព្រឹកឡើងម៉ោង10នៅស្រុកខ្មែររៀបរៀងរាល់ពេលម៉ោង10គេគ្រប់ទងជាតិ ហើយបាត់គ្រប់ទងទៀតនោះបងប្អូនដឹងហើយសូមអស់ទេវតារក្សាមហាក្សត្រយើងណាបងប្អូនរាល់ម៉ោង10ស្រែកហៅណាបនស្រន់ហៅពួកទេវតាថែរក្សាមហាក្សត្រយើងហើយចោះមហាក្សត្រយើងចោះលោកកំពុងធ្វើអីណាលោកកំពុងធ្វើអីហេតុអីក៏មិនមើលមិនមើលនៅទុកវេទនារបស់បងប្អូនប្រជាពលរដ្ឋខ្មែរជាពិសេសកម្មករណាហ្កាវើលណា 34ថ្ងៃហើយដែលគាត់អង្គុយសំកប់នៅកណ្ដាលថ្ងៃត្រង់នៅ ក្នុងនោះមានតាំងពីស្ត្រីមានផ្ទៃពោះឡើងតើលោកកំពុងធ្វើអីលោកឯងថ្លង់លោកឯងខ្វាក់លោកឯងកក៏មិនមែនទេហើយចាអាពេលដែលគេអុសក្បាលមកឲ្យសញ្ញេរំលាយឆន្ទៈពលរដ្ឋខ្មែរក៏លឿនម៉េចខ្ញុំសួរត្រឡប់ទៅវិញខ្ញុំសួរទៅមហាក្សត្រខ្មែរណាសេហមនីនេះ 34 34ថ្ងៃហើយដែលបងប្អូនកម្មករនាការវើនេះគាត់ធ្វើកតកម្មដើម្បីទៀមទាស្វ័យរត់ដំណោះស្រាយឲ្យពួកគាត់នេះនៅកណ្ដាលថ្ងៃត្រង់នេះតើលោកឯងទៅណាហេតុអីក៏លោកឯងថ្លង់ឬមួយក៏ភ្នែកលោកឯងខ្វាក់មើលមិនឃើញឡៃទៅរំលបានបាឡេឬមួយឡៃទៅលោតលោតរំបាឡេឬក៏ជាប់ចាក់សាប ជំរាបសួរបងជាជំរាបសួរប្តីបង Good morning ទៀមទាឲ្យគេគោរពខ្មែរខ្មាស់ពលរដ្ឋខ្មែរនៅពេលដែលគាត់ស្រែកច្រៀងសូមអស់ទេវតារក្សាមហាក្សត្រយើងមានមានគួរនឹងគួរហ៎ម៉ៃខ្មែរអាទេវតានោះមកតាទេវតាមកជួយតា អាទេវតាលើកជើងពាក់ដួនបោកក្របបែកហ្នឹងហ្នឹងហើយសញ្ញាទេវតារបស់ CAP ហ្នឹងហ្នឹងហើយយ៉ា ជំរាបសួរបងកំលីជំរាបសួរបងព្រះពីជំរាបសួរបងឈឺចាប់ខ្ញុំឈឺចាប់នៅខ្ញុំអាណិតពួកគាត់អាណិតខ្លាំងមែនតែន34ថ្ងៃណា34ថ្ងៃហើយដែលគាត់គាត់មកអង្គុយនៅកណ្ដាលថ្ងៃត្រង់នឹងអង្គុយក្រំឆាត់កណ្ដាលថ្ងៃត្រង់តើគាត់តើគាត់តស៊ូក្រាញ់នាលអត់ធ្មត់ប៉ុណ្ណាថ្ងៃក្ពេកខ្ញុំជឿថាបើសិនជាហ៊ុនសែនបើសិនជាហ៊ុនសែនមានលុយខ្ញុំជឿថាគេអាចរកដំណោះស្រាយហើយ ប៉ុន្តែហ៊ុនសែនរដ្ឋាភិបាលកំពុងតែ plated plated កំពុងតែឡងចង់អស់លុយដាច់លុយឡងចង់ហើយរដ្ឋាភិបាលហ៊ុនសែនកំពុងឡងចង់អញ្ចឹងទេអត់អាចរកដំណោះស្រាយឲ្យបានទេខ្ញុំជឿថាអា Nagavel ហ្នឹងសេងសុយអាចបោះហ៊ុនសែនទាំងអស់ផងមិនមែនជាក្រុមហ៊ុនផងតែគ្រាន់យកឈ្មោះគេមកដាក់ណាអាចចឹងណាហ្នឹងហើយខ្ញុំចង់ចាក់សម្លេងណាខ្ញុំចង់ខ្ញុំថាខ្ញុំថាខ្ញុំចង់បើសិនជាថាខ្ញុំ បើសិនថាស្ដាច់នឹងនៅក្បែរខ្ញុំចង់អុសអុសលកជឿយកមកដល់ឲ្យអង្គុយស្ដាប់ នៅស្ដាប់នៅសំឡេងដែលពលរដ្ឋខ្មែរគាត់ស្រែកច្រៀងបនស្រន់ណាសូមអស់ទេវតាថែរក្សាមហាក្សត្រយើងហើយនៅពេលហ្នឹងណាបងប្អូនកម្មករកំពុងអង្គុយនៅកណ្ដាលថ្ងៃដែលពួកគាត់កំពុងតែអង្គុយក្រំឆាប់នៅកណ្ដាលថ្ងៃត្រង់ហើយរួមទាំងមានស្ត្រីមានផ្ទៃពោះថែមទៀតមាន ទាំងកុមារទៀតខ្ញុំចង់មើលទឹកមុខមហាក្សត្រហ្នឹងប្រើទឹកមុខប្រើកែវភ្នែកយ៉ាងម៉េច ខ្ញុំចង់ដឹងថាគាត់មានកែវភ្នែកយ៉ាងម៉េចគាត់មានទឹកមុខយ៉ាងម៉េចសម្លឹងទៅលើពលរដ្ឋដែលកំពុងគួយសង្គប់នៅកណ្ដាលកណ្ដាលថ្ងៃត្រង់នោះតើគាត់មានបេះដូងជាមនុស្សហ៎ខ្ញុំចង់ដឹងណាខ្ញុំចង់ដឹងថាគាត់នៅ មានបេះដូងជាមនុស្សហ៎ក្នុងនាមគាត់ជាមហាក្សត្រក្នុងនាមគាត់ជាក្សត្រជាមនុស្សណាដល់ត្រជាក់ដល់ត្រឈឹងត្រឆៃសម្រាប់ប្រជានុរាស្ត្រទាំងពួងហ្នឹង អញ្ចឹងគួរឲ្យបន់ស្រន់ហៅទេវតាមកជួយ ថែរក្សាមហាក្សត្រយើងទៀតហេហាខ្ញុំជឿអត់ចាញ់ទេបើខ្ញុំខ្ញុំជឿអត់ចាញ់មែនតើដល់អញ្ចឹងខ្ញុំមិនដិតបងប្អូនណាបនស្រន់ហៅទេវតាឲ្យថែរក្សាមហាក្សត្រហើយចុះមហាក្សត្រនឹងមិនក៏មិនថែបងប្អូនផងមហាមហាក្សត្រគ្នាជួយជីវិតគ្នាបានផងហ្នឹងណាឲ្យជួយណាកើត បាទសត្វណាសំបីតែបន្ទប់ទឹកសំបីតែអីក៏អត់មានដែរធ្វើបាបគ្នានេះធ្វើបាបជ្រុលពេក34ថ្ងៃកន្លងផុតទៅហើយគេធ្វើវិធីនេះគេធ្វើឲ្យធ្វើឲ្យបងប្អូនកម្មករហ្នឹងគេធ្វើឲ្យគាត់ហ្នឹងនៅតវ៉ានៅអង្គុយសង្កត់ចឹងណារហូតដល់ខ្សោះអស់កម្លាំងអីក៏ថោកទៀតម៉េះសុកចិត្តការពារក្រុមហ៊ុនដែលជាជនបរទេសធ្វើបាបពលរដ្ឋខ្លួនឯង ធ្វើជាកញ្ចក់គេនៅទឹកដីខ្លួនឯងហើយណាគេរំលោភច្បាប់ការងារហើយរដ្ឋាភិបាលអត់ការពារទៀតអយុត្តិធម៌ហ្មងគេរំលោភនៅសិទ្ធិការងាររបស់គាត់រដ្ឋាភិបាលអត់មានជួយអត់មានអីហេតុបែរជាបន្ថែមទោសឲ្យទៀតចោលទៅឯណា ទាញទៅតាក់ទងរឿងនយោបាយលៀបពណ៌ឲ្យបន្ថែម តែឯណាចង់ធ្វើឯណាបដិវត្តពណ៌ទៅឯណាណីទៀតវាអយុត្តិធម៌ណាហើយពេលហ្នឹងពេលហ្នឹងជាពេលវេលាឯមហាក្សត្រហ្នឹងត្រូវចេញក្បាលមកជួយពលរដ្ឋហើយនៅសង្ងំសឹកដល់ណាទៀតហើយចាពេលគេអុសក្បាលមកឲ្យរំលាយសង្គ្រោះទៀតណាដែលតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរចុះក៏ចេញក្បាលមកលឿនម៉េចហ៎សួរពេលហ្នឹងក៏ចេញក្បាលមកលឿនម៉េច ខ្ញុំខឹងណាខ្ញុំតាមពិតខ្ញុំអត់ចង់និយាយប៉ះពាល់ទេរឿងមហាក្សត្រព្រោះខ្ញុំដឹងថាស្ដេចស្ដេចខ្មែរស្រុកខ្មែរជាស្ដេចចៅមួយទៀតអត់បានការអីទេខ្ញុំចង់និយាយប៉ះពាល់ខាតពេលវេលាព្រោះចេញចេញមកនិយាយម្ដងម្ដងខូចអ្នកផងខាតពេលវេលាផងប៉ុន្តែខ្ញុំឃើញវាអយុត្តិធម៌ពេកខ្ញុំឈឺចាប់ពេក Morning USA មែនតើខ្ញុំឃើញវាអយុត្តិធម៌ខ្លាំងពេកសម្រាប់បងប្អូនខ្មែរ ហើយបងប្អូនកម្មករក្រុមហ៊ុនដតេទៀតណាបងប្អូនខ្ញុំខ្ញុំសូមសរសើរបងប្អូនដែលបងប្អូនសង្ងំយកសុខបានណាគង់បើថ្ងៃប៉ះចំកដាលក្បាលបងប្អូនទេបានបងប្អូន ស្រែកថាអាចយុតិធនណាសម្រាប់បងប្អូនដែលទំស្រែកថាអយុត្តិធម៌ណាកុំគួរកុំស្រែកវិញល្អជាងណាព្រោះវាអយុត្តិធម៌នឹងវាកើតមាននៅក្នុងស្រុកខ្មែរ40ឆ្នាំទៅហើយវាមិនមែនទឹកទៅកើតមាននៅក្នុងរយៈពេលហ្នឹងទេ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលគាត់រងគ្រោះដោយសារការរំលោភបំពានសពបែបយ៉ាងពីសង្គមដឹកនាំដល់ថោកទាបមួយនឹងហ្នឹងបើយើងនៅតែមិនភ្ញាក់ខ្លួនទេណាបងប្អូនគុំសង្ឃឹមឯសោះពេលហ្នឹងបងប្អូនទទួលនៅភ័យអយុធធម៌ពេលហ្នឹងចាំមើលកូនចៅបងប្អូនទទួលភ័យអយុធធម៌លើនឹងទៀតហើយមិនអយុធធម៌ដោយសារខ្មែរនឹងខ្មែររំលោភបំពានណាជនបរទេសជនបរទេសវាមកវិនិយោគនៅលើទឹកដីខ្មែរវាហ៊ានរំលោភច្បាប់ខ្មែរវាហ៊ានធ្វើបាបប្រជាពលរដ្ឋខ្មែរ ឯណាទៅឯករាជ្យប្រទេសដែលមានឯករាជ្យថាឯករាជ្យម្ចាស់ការអត់មានអ្នកណាមករំលោភបំពានបានឲ្យឲ្យគេត្រឹមតែជាឈ្មួញកំពេចកំពុកមួយប៉ុណ្ណោះអាចរំលោភច្បាប់ប្រទេសជាតិបានអីក៏អននេះអនម៉េចហ៊ុនសែនសម្បត្តិត្រឹមតែប្រធានក្រុមហ៊ុន Nagawer កំតិចសម្បត្តិក្រុមហ៊ុនមួយសោះឲ្យហ៊ានគេមកជន់ឈ្លីច្បាប់ប្រទេសបាន ហ៊ុនសែនអន់យូរហើយអត់ដឹងទេអីវាវាហួសហេតុពេកហើយហ៊ុនសែនគ្រាន់ជាសម្រាប់រដ្ឋមន្ត្រីយួនលើកបន្ទប់មកយួនលើកបន្ទប់ដើម្បីបន្លំផ្លេចខ្មែរបន្លំផ្លេចបរទេសអញ្ចឹងបានគ្មានគ្មានប្រសិទ្ធភាពទៅរកដំណោះស្រាយឲ្យខ្មែរហ្នឹងណាហ្នឹងហើយគ្រាន់ជាដល់នាយករដ្ឋមន្ត្រីថោកគ្មានគ្មានណាថោកគេហ៊ុនសែនលើលើលើក្រៅមេឃលើដីក្រៅមេឃលើដីថោកគេគឺហ៊ុនសែនហ្នឹងតែម្ដងហ្នឹងហើយ ធ្វើកាជះយួនមិនអស់ចិត្តក្រុមគ្រួសារបាក់ពួររបស់ខ្លួនធ្វើកាជះយួនមិនអស់ចិត្តយកប្រទេសខ្មែរធ្វើកាជះយួនទាំងទាំងទាំងបន្ទូទាំងប្រទេសហ្នឹងធ្វើឯងក្រំបើទៀតណាថោកចុយម្រាយរដ្ឋមន្ត្រីចុយម្រាយវានេះណាអត់លឺសលេងនេះម៉ែក្មេងអឺភីនិយាយតិចម៉ែក្មេងសុំយកវីដេអូនឹងចេញមកតិចនេះ ហ្នឹងហើយយើងឃើញការបដកម្មនេះវាយូរហើយហើយដូចជាខ្សោះទៅខ្សោះទៅអត់ស្គាល់ឃើញមានអាណាចាប់អារម្មណ៍អត់ទេកូនម៉ែគេមានចេតនាគេទុកអញ្ចឹងយ៉ាអញ្ចឹងមិនថាមានចេតនាទុកអញ្ចឹងណាគេអត់ស្វែងយល់ដំណោះស្រាយជូនពួកគាត់ទេអានេះជាយុទ្ធសាស្ត្រគេគឺធ្វើឲ្យកម្មករនឹងអង្គុយតវ៉ាតខ្សោះអញ្ចឹងហ្មងទៅអញ្ចឹងបានយើងនិយាយហ្នឹងណាគឺចេតនាមានមេដឹកនាំដែលអត់មានមេដឹកនាំណាមានស្ដាប់ ណៃតែប្រទេសខ្មែរចឹងដែរសូម្បីតែប្រទេសខ្មែរមិនចាំថាពលករកម្មករពលករនៅស្រុកខ្មែរសូម្បីតែរឿងរឿងនយោបាយដូចគ្នាចឹងគេរំលីគណៈបកសង្គ្រោះជាតិគេចាប់គេចង គេធ្វើយ៉ាងម៉េចក៏ដោយដើម្បីរៀបចំការបោះឆ្នោតប្រឡំផ្លេចបរទេសគេធ្វើឲ្យយើងនោះបាក់ទឹកចិត្តគេធ្វើឲ្យយើងនោះអស់អស់ភាពនៃការអត់ពុតតស៊ូតទៀតអាហ្នឹងគឺត្រូវធ្វើតែអញ្ចឹងគឺយកពេលវេលាសម្រាប់តែគ្រប់គ្រងយើងឯងចំណែកពលករអ្នកកូនកម្មដូចគ្នាអញ្ចឹង គេមិនអាចរកដំណោះស្រាយឲ្យបានទេណាគេទុកឲ្យយើងឲ្យអស់កម្លាំងឲ្យយើងអត់ការអត់ធ្មត់តស៊ូគេឲ្យអ្វីដែលគេឲ្យយើងទទួលព្រមអ្វីដែលគេចង់ឲ្យយើងប៉ុន្តែគេមិនទៅធ្វើអ្វីដែលតាមយើងចង់បានទេណាអញ្ចឹងទេឥឡូវការឃើញការបដកម្មនេះវាចេះតែខ្សោយទៅខ្សោយទៅអត់មាន power ដូចជាខ្សោះក៏ក្រោះយ៉ាងម៉េចសូម្បីតែមើលមើលរូបភាពនេះយើងមើលឃើញយើងសង្វេតប៉ុណ្ណាយើងមើលរូបភាពបងប្អូនអង្គុយអង្គុយក្រោមឆាត់ណាមើលណាមើលនេះឈឺចាប់ហីបងខ្ញុំថាណានេះ បងប្អូនកម្មករឲ្យគាត់អង្គុយនៅក្រោមឆ័ត្រនៅកណ្ដាលថ្ងៃត្រង់ណាតើគ្នានឹងគឺថាគ្នាវេទនាប៉ុណ្ណាពួកគាត់ណាពួកគាត់ពួកគាត់ណាខ្ញុំមិននិយាយស្រីស្រីស្រុកខ្មែរណាបើថាពួកខ្ញុំនៅនេះពួកពួកខ្ញុំនៅនេះតាក់ទងរឿងសម្បល់អត់ចោតជាបញ្ហាស្រុកខ្មែរដឹងគេល្បីគេល្បីគេលៀបស្បែកឲ្យស ធម្មតាស្រីស្រីក្មេងក្មេងពួកគាត់ធ្វើការនៅនៅក្នុងកន្លែងកាស៊ីណូអាកន្លែងកាស៊ីណូ Naga World ហ្នឹងគាត់ឆ្លាញ់រូបសម្រស់ហ្នឹងណាហើយវ័យគាត់ត្រឹមវ័យប៉ុនប៉ុណ្្នឹងកំពុងពេញឆ្លាញ់រូបសម្រស់ហ្នឹងណាហើយគាត់ដោយសារតែប្រហែលជាអាការគៀបសង្កត់ហ្នឹងវាមានកម្រិតមួយធ្ងន់ខ្លាំងណាដល់ថ្នាក់ទ្រាំអត់បានហើយបានសុកចិត្តទៅអង្គុយសំកុកនៅកណ្ដាលថ្ងៃណារហូតឲ្យខូចស្បែកខូចអីហើយមុនអាមុនគាត់ទៅអង្គុយអញ្ចឹងដឹងគាត់ប្រើលេអស់ប្រមាណហើយទេនោះ អស់ប្រហែលលុយទៅនោះប៉ុន្តែដោយសារអីដោយសារតែអាការគៀបសង្កត់អាភិបអយុធធននឹងវាខ្លាំងពេករហូតដល់សុកចិត្តទៅអង្គុយសង្គប់នៅកណ្ដាលថ្ងៃត្រង់ឲ្យឲ្យឲ្យឲ្យខូចស្បែកដែលខំខំចំណាយអស់ទាំងលុយលៀបលេនោះបាយពេកសួរមួយសិនបាយពេកឡាយក្នុងពេកមួយណាពេក1 2 3 3 3 3អូអញ្ចឹងបាន3ឡាយក្នុងពេក3ហ្នឹង អឺមកពីកោកោករណី មាន ចំនួនច្រើនពេកពួកវាមិនហ៊ានចាប់ទេវាធ្វើដូចជាអពតបង្អត់បាយពលរដ្ឋតតែលែង មានកម្លាំងតទល់របបដាច់ការត្រឹមត្រូវគិតមើលទៅណា ពួកគាត់ទៅអង្គុយកដាថ្ងៃត្រង់ហើយពួកគាត់ធ្វើការនៅកន្លែងមួយហើយដឹងស្រាប់ហើយកន្លែងហ្នឹងគេត្រូវស្រើហើយសិតតែក្មេងក្មេងណាអាយុក្មេងក្មេងហើយត្រូវការថែនៅនៅពណ៌សម្បុររូបសម្រស់ហើយហើយគាត់លះបង់នៅរូបសម្រស់ខ្លួនគាត់ សុកចិត្តទៅអង្គុយនៅកដាថ្ងៃត្រង់បានន័យថាគាត់ហ្នឹងពីមុនមកគាត់រងសម្ពាធខ្លាំងណាស់វាឈឺចាប់ខ្លាំងណាស់សុកចិត្តលែងគិតរឿងរូបសម្រស់អីទៀតហើយសុកចិត្តទៅអង្គុយសង្គប់ក្រោមឆាត់ បងរូបបងឆោមវាអយុត្តិធម៌សម្រាប់គាត់ដែរនៅមានខួរជាមនុស្សហើយឥឡូវចាស់ថាហ៊ុនសែនចង់វាខ្វាក់ខួរហើយចង់មហាក្សត្រខ្មែរនោះដែលបងប្អូនណាពលរដ្ឋខ្មែរគាត់ស្រែករាល់ម៉ោង10ព្រឹកបងស្រាត់អស់ទេវតាសូមមកឲ្យជួយថែរក្សាមហាក្សត្រយើង មានលឺសូគាត់បងស្រាត់នេះឲ្យជួយថែមហាក្សត្រចុះហេតុអីមហាក្សត្រមិនជួយថែគាត់ផង ມັນបើកភ្នែកសម្លឹងមើលនៅទុកវេទនារបស់គាត់ ផងមហាសត្វអត់អាចជួយ បានទេ មហាសត្វកំពុងតែនៅក្នុងទ្រង់បើមហាសត្វអត់ណាហើយជួយបានហើយមហាសត្វគាត់ការពារអាយុជីវិតគាត់មិនចង់បានផងហ្នឹងគេឲ្យទៅគួយគួយគេឲ្យសសយ៉ាដែរប៉ុន្តែដល់ពេលឃើញវាចឹងវាហួសហេតុពេកណាមហាសត្វនេះគេទុកគេទុកគាត់អាប្រើដើម្បីតែដើម្បីតែផលប្រយោជន៍គេតើហ្នឹងហើយមហាសត្វនេះគឺជាមហាសត្វទីងមោងហ្នឹង នេះគេមិនដែលធ្វើអ្វីស្អីក៏ដោយបើបើសិនជាអាមហាសัตว์ហ្នឹងអាមហាសัตว์តាំងខ្លួនជាមហាសัตว์របស់ខ្មែរគឺមានការឈឺចាប់បាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាធនធានធម្មជាតិគេរំលោភអីគឺអត់អត់មានឈឺសូម្បីតែបន្តិចហ្នឹងហ្នឹងហើយអាហ្នឹងមិនមហាសัตว์ទាំងឆ្កែហ៊ុនសត្វតែម្ដងគេគ្រាន់តែមកបន្លំភ្នែកខ្មែរតែខ្មែរយើងមានមហាសัตว์ដែរតែពិតមានអីមហាសัตว์ទាំងគេលើកបន្ទុកដល់ហ៊ុនសែនអញ្ចឹងហ្នឹងហើយដើម្បីបំភាន់ភ្នែកព្រោះខ្មែរយើងចូលចិត្តតែជឿជំនឿស្អីគេអឺ អ្នកណាធ្វើខ្សែស្រឡាយស្ដាច់កូនស្ដាច់អីសិនអ្នកមានប៉ុនណាហ្នឹងហើយហើយចុះខ្មែរយើងនៅមានអបិយជំនឿហ្នឹងសិតតែមានមានប៉ុនហើយបានធ្វើជាបានបានកើតមកជាតកូលស្ដាច់អីជាដើមតែតាមពិតស្ដាច់គឺជាស្ដាច់តែយួនវាវាវាវាវាវាវាបន្តដោយហ៊ុនសែនចឹងហ្នឹងហើយបើសិនជាមហាសត្វពិតប្រកបមានជាការឈឺចាប់ហើយតែមិនមែនជាមហាសត្វរបស់ខ្មែរគឺជាឆ្កែបំរើនយោបាយរបស់យួនហើយពេលណាវាតល់ច្រកចា មើលតិចទៀតណាមើលតិចទៀតណាគេអោក្បាលស្ដាច់ទាំងគេមកធ្វើអីស្អីគេខែគេអឺស្អីគេអឺឧទាហរណ៍បើសិនជាកម្មគមសខាជាប់គុកគេធ្វើឲ្យគមសខាហ្នឹងលើកលែងទោសណាស្ដាច់ហ្នឹងមកលើកលែងទោសហ្នឹងហើយចាអ្វីក៏ដោយឲ្យតែរួមគំនិតបំផ្លាញជាតិបំផ្លាញខ្មែរគឺចេញមុខមហាសត្វហ្នឹងចេញក្បាលមកហើយមកជួយបំផ្លាញហើយតែអ្វីដែលជួយពលរដ្ឋដែលចេញមកឲ្យជួយយកចិត្តទុកដាក់ជីវិតគេគឺអត់មានចេញមកទេដូចការធ្វើបដកម្ម2013 2013ពលរដ្ឋធ្វើបដកម្មអើលេងមកភពលោកអត់ឃើញអាស្ដាច់នឹងបើកអើក្បាលចេញកម្មករទូទាំង ប្រទេសមិនព្រមចេញជួយមិនព្រមធ្វើសកម្មភាពចា ខ្ញុំខ្ញុំបានអំពាវនាវហើយណាខ្ញុំថាពេលហ្នឹងវាប៉ះលើកម្មករណាកាវើលគង់តែថ្ងៃណាមួយក៏វានឹងអាចប៉ះកម្មករដតេទៀតក៏វាប៉ះដែរបើបងប្អូនកម្មករទាំងអស់មិនងើបទេប៉ុន្តែឥឡូវយើងឃើញគាត់ថាជំហានទី1យើងឃើញបងប្អូនកម្មករនៅកានៅណាកាវើលគាត់ហ៊ានងើបឡើងតវ៉ា នៅភាពអយុត្តិធម៌សម្រាប់ពួកគាត់ក៏វាក៏វា បង្ហាញ អំពីសញ្ញាមួយថា បងប្អូនខ្មែរចាប់ផ្ដើមហ៊ានងើបហើយបងប្អូនខ្មែរចាប់ផ្ដើមហ៊ានងើបហើយងើបឡើងតវ៉ាប្រឆាំងនឹងភាពអយុត្តិធម៌มันទ្រាំมันមានមានអ្នកខ្លះទ្រាំទ្រាំរហូតដល់សម្លាប់ខ្លួនឯងវាជាការសម្រេចចិត្តមួយដ៏ខុសឆ្គងបំផុតវាមានជំរឿនអត់ល្អទេសុកចិត្តសម្លាប់ខ្លួនឯង អត់ហ៊ានតវ៉ាប្រឆាំងអីទាំងអស់កន្លែងនោះមួយជាភាពឆោតល្ងងណាឆោតល្ងងបំផុតតែជ្រើសរើសយកការសម្លាប់ខ្លួនឯងយើងពិបាកបន្ទោសមានការជិះជាន់ទីនោះត្រូវតែមានការរើបំរាស់យើងពិបាកបន្ទោសខ្មែរយើងខ្មែរយើងវាអត់មានសាមគ្គីគ្នាខ្មែរយើងមួយមួយទៅជាអាត្មានិយមចាំតែគេដឹកក្បាលណាគេឲ្យដឹកទៅគេដឹកឲ្យទៅសញ្ញេទៅធ្វើស្អីគេទៅទៅធ្វើអីគេអត់មានខួរក្បាលចេះគិតខ្លួនឯងអត់មាន អត់បានតាពេអត់មានការគិតខ្លួនឯងណាជាយើងនិយាយត្រឡប់ក្រោយតិចរឿងដូចជា7មករាអញ្ចឹងវាអត់ដែលយកខួរក្បាលមកគិតខ្លួនឯងឯងជឿទៅតាមពួក7មករាគេថាមិនគេចេះតែជឿតាមគេគេកុហកបោកប្រាស់មិនចេះតែជឿតាមគេហ្នឹងឯងអញ្ចឹងណាហើយរឿងដែលយើងវាមានបញ្ហាកើតឡើងគឺខ្មែរយើងវាអត់រួមគ្នាដូចដូចដូចជារឿងឥឡូវរឿងចូលពាក់ព័ន្ធរឿងនយោបាយដូចជារឿងគណៈបកអញ្ចឹងណាគេបង្កើតយើងដឹង បងប្អូនខ្មែរភាគច្រើនគឺដឹងតែថាស្រុកខ្មែរយើងគ្រប់គ្រងទៅដោយយួនប៉ុន្តែគឺគាត់តែនឹងជឿតាមអាអ្នកនយោបាយបោកប្រាស់ខ្លះទៅគ្រប់គ្រងគណៈបកនេះទៅគ្រប់គ្រងគណៈបកនោះឲ្យបែកបែកបាក់គ្នាហើយយើងមិនមានគ្រូអាចារ្យណាមកជួយយើងបានបើយើងមិនជួយខ្លួនឯងបើយើងមិនសាមគ្គីអ្នកណាគេមកជួយយើងបរទេសគេកំពុងមកជួយយើងតែយើងខ្លួនឯងយើងយើងអត់ជួយខ្លួនឯងគឺយើងបែកបាក់គ្នាយើងបែកគ្នាយើងជេរចាក់អស់គ្នា កាប់ចាក់គ្នាដើម្បីតែអំណាចណាយើងឃើញទាំងអស់គ្នាហើយដល់ទៅពេល ហើយហើយដល់ពេលយើងបែកបាក់គ្នាដល់យើងរងរងគ្រោះអ្នកណាមិនអាចជួយយើងបានគឺរងគ្រោះដោយខ្លួនឯងវេទនាដោយខ្លួនឯងគ្មានអ្នកនយោបាយណាជួយបានគ្មានបរទេសណាជួយបានបើយើងអត់មានជួយខ្លួនឯងអ្វីដែលយើងជួយខ្លួនឯងគឺយើងសាមគ្គីគ្នាតែខ្មែរយើងអាកន្លែងនេះគឺអត់ចូលគ្នាតែម្ដងអត់ចូលគ្នាអញ្ចឹងយើងពិបាកអាម៉ៃខ្មែរយើងស្ដែកអីតតងាប់ខ្លួនទៀតណាបើអ្នកនៅក្នុងស្រុកខ្មែរមិនជួយខ្លួនឯង គ្មានព្រះអង្គទេវតាតែឥឡូវយើងឃើញយើងឃើញបងប្អូនខ្មែរគាត់ចាប់ផ្ដើមហ៊ានងើបឡើងហើយព្រឹកមិញខ្ញុំបានឃើញព័ត៌មានមួយទៀតនៅនៅខេត្តណាទេចាំបន្តិចទៀតចាក់ឲ្យមើលណាឃើញមានគឺគឺមនុស្សនៅក្នុងគណៈបកប្រជាជនតែម្ដង ដែលមានការធ្វើសន្និបាតថាទោះបីជាព្រឹត្តិការណ៍ដែលកើតឡើងនៅក្នុងគណៈបកប្រជាជនក៏ដោយប៉ុន្តែយ៉ាងហោចណាស់យើងឃើញឃើញពួកគាត់ណាហ៊ានងើបឡើង ប្រឆាំងនៅភាពអយុត្តិធម៌ ទោះបីថាកន្លែងខ្ញុំសុំកាត់ទីកន្លែងហ្នឹងអាកន្លែងណាគឺដោយសារតែអាថ្មនិយមដូចគ្នាចឹងគណៈកម្មការណាវាបង្ហាញវាបង្ហាញការហ៊ានហ៊ានហ៊ានចេញមកនិយាយក៏ប៉ុន្តែនៅក្នុងគណៈបក CJP តែបើសិនគណៈបកសង្គ្រោះជាតិអត់ហ៊ានងើបទេអានេះក្នុងក្នុងគណៈបករបស់គេគេធ្វើអ្វីក៏ដោយលះបង់ថវិកាខ្លួនឯងពេលវេលាខ្លួនឯងដើម្បីតែចូលមានឈ្មោះនៅក្នុងក្របខ័ណ្ឌរបស់ពួក CJP តែដល់ពួក CV វាមានខ្សែស្រឡាយពុករលួយអញ្ចឹងអញ្ចឹងលើកបន្តអាគ្នាឯងមកអញ្ចឹងអាគ្នាអ្នកខំតស៊ូខំលះបង់បានអញ្ចឹងកន្លែងហ្នឹងវាមានការតបអាតែទោះយ៉ាងណាក៏ដោយណាក៏ក៏យើងថាគាត់មានការដូចថាហ៊ានចេញមកតបអាអញ្ចឹងតែទោះយ៉ាងណាក៏ដោយគាត់ហ៊ានចេញការតបអាដោយសារតែពួកគាត់នៅក្នុងពួក CV ហ្នឹងឯងចំពោះខ្មែរយើងដែលគ្រប់គ្រងគណៈបកសិទ្ធអត់ហ៊ានចេញមកតបអាទេចាចា ដាក់លឺសលេងនេះមិនមិនគេបិទបើបិទបើចាសួស្តីសួស្តីអ្នកមកក្រោយក្រោយសួស្តីចាហ្នឹងហើយខ្ញុំអត់ខ្ញុំអត់អត់ពេញចិត្តនឹងខ្មែរយើងក្នុងស្រុកខ្មែរទេ ពួកយើងនៅក្រៅប្រទេសគឺយើងពួកយើងសាមគ្គីគ្នាទោះតែក្តីច្រើនក្តីយើងសាមគ្គីគ្នាយើងធ្វើអ្វីក៏ដោយសម្រាប់បងប្អូនខ្មែរស្រុកខ្មែរតែបងប្អូនខ្មែរគាត់ចាំតែបរទេសជួយគាត់ចាំតែអ្នកនយោបាយគាត់អត់ជួយខ្លួនឯងគាត់អង្គុយចាក់កាប់បំពង់រងចាំទឹកភ្លៀងហើយហើយអឺសូហ្វីអញ្ចឹងសូមឲ្យបងប្អូនស្ដាប់ស្ដាប់កម្មករគាត់ស្រែកច្រៀងស្ដាប់បទកម្មករគាត់ស្រែកច្រៀង ចង់ឲ្យគាត់ស្រ័យស្ដាប់បទកម្មករគាត់ស្រ័យច្រៀងតិចយើងឲ្យបានរុងរឿងដែលចៃនឹងកូនចៃសូស្ដីយើងខ្ញុំ ព្រះអង្គសូមច្រកក្រមលោកព្រះបាទ ស្ដាប់បទនឹងហើយមានអារម្មណ៍មិនដែរសូមអរទេវតា ថែរក្សាមហាក្សត្រយើង ហើយប្រជាពលរដ្ឋខ្មែរនៅ ពេលដែលបនស្រន់ណាសូមឲ្យសូមអស់ទេវតាបនណាហើយរាល់ព្រឹកមិនដែរខានទេរាល់ព្រឹកម៉ោង10ហើយមិនហ៊ានរស់នៅនឹងទឹមនឹងបារមីរបស់ស្ដេចទៀតសូមនៅ ក្រោមអងធូលីទៀតណានៅក្រោមក្រោម ក្រោមគេថាក្រោមបាត់ជើងទៀតណាខ្ញុំមែនតាខ្ញុំគឺឃើញចឹងនេះណាពេលដែលពលរដ្ឋណាពេលដែលប្រជានុរាលោកវេទនីលោកស្រែកលោកប្រហោយមមិនដែលសុំបីតែម្ដងដែលឃើញមហាក្សត្រខ្មែរដែលចេញមករត់ដំណោះស្រ័យជួយហ៎ធ្វើអើតក្បាលចេញមកម្ដងមើលលោកមហាក្សត្រ សុំឲ្យលោកឯងស្លៀកអាសំកុងបាឡេនឹងចេញមករំជួយម្ដងមើលចេញមកម្ដងមើលដើម្បីឲ្យក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរដែលខំបន់ស្រន់អស់ទេវតាដើម្បី ថែរក្សាក្បាលលោកឯងនឹងជួយឲ្យឲ្យឲ្យសុខសេនសាហ្នឹងចេញមកជួយគាត់ម្ដងមកអាសូរខ្មែរផងមានសម្បុកតែរងាមានមហាក្សត្រតែ មានពេលដែលគេអស់អើញពេលដែលគេរំលាយឆន្ទៈពលរដ្ឋខ្មែរអីក៏ចេញមកសញ្ញាលឿនហ្មងគេយកថ្ងៃ7មករា គឺជាថ្ងៃយន្តឈ្លានពានអីក៏ចេញមកសញ្ញាទទួលស្គាល់លឿនហ្មងនេះណាកម្មករក៏តវ៉ា34ថ្ងៃឯណាអង្គុយនៅកណ្ដាលថ្ងៃត្រង់ហេតុអីក៏ខ្វាក់ភ្នែកមើលឃើញអញ្ចឹងខ្ញុំសួរវិញខ្ញុំសួរអស់លក្ខណៈអីលោកឯងខ្វាក់ភ្នែកមើលឃើញអញ្ចឹងសេហាមនី នៅមានតម្លៃជាមនុស្សនៅមានតម្លៃជាស្ដេចហ៎ហើយក្រុងរាជទៅអីបើក្រុងរាជអង្គុយទៅទីងងអញ្ចឹងតើតើឲ្យគាត់អង្គុយអង្គុយទោះតែក្តៅឡើងទៅហើយស្បែកហូរឈាមឯងបានឯងមើលឃើញពីការជឿចាប់ឬមួយឯងគ្មានបេះដូងជាមនុស្សជឿចាប់ទេអង្គុយលើកអីនឹងសក់ដែរហ៎សួរចេះហ៊ុនសែនទៅមានបេះដូងដេរឆានចុះឯងជាមហាក្សត្រដែលដែលពលរដ្ឋខ្មែរបន់ស្រន់នេះ ថាហ៊ុនសែនទៅខ្មែរមិនបាន ចេញស្រែកច្រៀងណាបនឲ្យទេវតាតាមថែរក្សានេះខ្មែរស្រែករាល់ព្រឹកសូមឲ្យអស់ទេវតាថែរក្សាមហាក្សត្រយើងប្រាប់ទៅហើយណាពូជនរោត្តមមិនមែនពូជសាងប្រាសាទទេណាមើលប្រវត្តិសាស្ត្រឲ្យច្បាស់ពូជនរោត្តមមិនមែនពូជសាងប្រាសាទទេពូជជ័យវរ្ម័នអត់ពូជសាងប្រាសាទពូជស្អីនេះអូនមើលពូជពូជនរោត្តមពូជគូតនឹងនំអាកោ យ៉ាហ្នឹងពូជានីអូនបងហ្នឹងអីខ្ញុំក្តៅក្ហាយមែនទេខ្ញុំអាសូរកម្មករណាខ្ញុំអាសូរពួកគាត់ខ្លាំងមែនទេអង្គុយកណ្ដាលថ្ងៃត្រង់ណាយើងគាត់អង្គុយក្នុងផ្ទះអត់បើកម៉ាស៊ីនត្រជាក់គាត់តែភ្លើងដាច់យើងស្រែកអូក្តៅណាស់យកផ្លិតបបក់ផងអីផងបើកដង្ហើលផងម៉ាស៊ីនត្រជាក់ផងហើយនេះគាត់អង្គុយនៅកណ្ដាលថ្ងៃត្រង់បងប្អូនតើក្តៅប៉ុណ្ណាពីអ្វីដែលខ្លាខ្លាយទៅជាសម្បល់ខ្មៅស្រអាប់ អ្វីដែលយើងអាចកាហាយទឹកពលកពលការនីបានណាកុំយកអាឈ្មោះស្ដាច់ដាក់ក្នុងមាត់នាំតែចង្រៃអ្វីក្រោយគឺត្រូវតវ៉ាខ្លួនឯងនិយាយខ្លួនឯងទៅបើសិនជាស្ដាច់នឹងជាស្ដាច់ខ្មែរពិតប្រាកដមានការឈឺចាប់ហើយយើងគ្រាន់តែរះធម្មតាអ្នកស្រ័យចំការធម្មតា គឺយើងមានការឈឺចាប់យើងអត់ពេញចិត្តនឹងការដឹកនាំទៅមហន្តរាយរាល់ថ្ងៃគឺយើងអត់ពេញចិត្តទេជាពិសេសគឺគេធ្វើ stop 24ខែក្រុង គឺយើងអត់ពេញចិត្តទេក្នុងនាមជាជាជីវរដ្ឋធម្មតាជាជនជាតិខ្មែរគឺយើងមានការស្ដាយសំណោះនឹងធនធានធម្មជាតិរបស់យើងណា ដែលហ៊ុនសែនអនុញ្ញាតណាឲ្យពួកអុកញ៉ាកាត់បំផ្លាញសពបែបយ៉ាងទាំងអស់សួរអាស្ដាច់នៅវាដែរចេញមករងរឿងអាហ៊ុនសែនអត់ឲ្យណាឲ្យអាហ៊ុនសែនណាអូក្បាលណាគេដែលកាត់ព្រៃយកយកមកមកកាត់ទូអត់ណាគឺវាអត់ទាំងអស់គឺថាស្រឹមដូចបែងវិញថាម៉េចស្រឹមដូចឆ្លឹងចូលគូអញ្ចឹងហ៎អញ្ចឹងហ៎ អត់មត់អីមួយម៉ាត់គឺថាអត់មត់អីម៉ាត់គឺអត់ចេះឈឺចាប់អត់ចេះមានការសោកស្ដាយអ្វីដែលជាទ្រព្យសម្បត្តិរបស់យើងគឺអត់មានការសោកស្ដាយទាំងអស់គឺចាំតែគេអូក្បាលទៅសញ្ញាកន្លែងណាទៅគេអូទៅកន្លែងណាទៅបើសិនជាបើសិនជាស្ដេចច្រកខ្មែរពិតប្រកបទៅគឺហ៊ានគឺហ៊ានលះបង់ហើយគឺហ៊ានលះបង់សពបែបយ៉ាងទាំងអស់ដើម្បី ការពារបរណភាពទឹកដីដើម្បីការពារធនធានធម្មជាតិគឺសពបែបយ៉ាងទាំងអស់ យើងពលរដ្ឋធម្មតាសាមញ្ញសាមញ្ញគាត់ហ៊ានលះបង់ជីវិតដើម្បីបុព្វជាតិរបស់គាត់ចុះអាស្ដេចផែនដីតាំងខ្លួនស្ដេចផែនដីណាខ្សែខ្សែខ្សែខ្សែខ្សែខ្សែដីមានតែធ្វើអីអត់ចំពោះខ្មែរមានតែមកបំផ្លាញខ្មែរអានឹងយើងបញ្ជាក់ការពិតហើយស្ដេចសពថ្ងៃមិនមែនជាស្ដេចរបស់ខ្មែរទេគឺស្ដេចទីមោងដែលគេលើកមកបន្ទប់ដើម្បីតែបោកជនជាតិខ្មែរបរទេសថាខ្មែរយើងមានស្ដេចហើយគេបង្កើតស្ដេចគេគេគេបង្កើតច្បាប់ហ្មងអ្នកណាណា អ្នកណាដែលមើងងាយស្ដេចគឺត្រូវជាប់គុកអានេះអញ្ចឹងបានគេទុកស្ដេចហ្នឹង ទុកស្ដេចនឹងដើម្បីធ្វើជាឧបករណ៍ដែលចាក់ខ្មែរស្នេហាជាតិដាក់គុកដែលយើងមានការឈឺចាប់បាត់ទឹកបាត់ប្រៃបាត់ប្រៃសិក្សាហើយអាស្ដេចនឹងវាអត់យល់ដល់ពេលយើងឈឺចាប់ជាស្ដេចអញ្ចឹងគេចាប់យើងដែលដែលស្នេហាជាតិស្ដេចគឺជាឧបករណ៍គេបង្កើតច្បាប់មកជាឧបករណ៍ដើម្បីចាប់ខ្មែរស្នេហាជាតិដាក់គុកក៏យកស្ដេចនឹងធ្វើជាគោលទៅណាកន្លែងហ្នឹងអញ្ចឹងហើយបានអ្នកនយោបាយ គាត់អត់សូវហ៊ាននិយាយប៉ះពាល់ស្ដេចទេតែហ៊ាននិយាយប៉ះពាល់ស្ដេចទេតាមពិតខ្ញុំអត់ចង់ទេពួកខ្ញុំអត់ចង់ទេមិនចង់ប៉ះពាល់ព្រោះយើងថាដឹងតែដឹងយើងយើងយើងគិតថា មិនថាខ្ញុំមិនថាបងប្អូនខ្មែរដទៃទៀតយើងថាស្ដេចនឹងវាអត់វាអត់មានអំណាចប៉ុន្តែជានិច្ចកាលយើងតែងលើសូហ៊ុនសែននិយាយណាមហាក្សត្រគ្រប់ឥឡូវយើងបង្ហាញក្នុងនាមយើងជាមហាក្សត្រយើងបង្ហាញថាយ៉ាងហោចណាស់បើថាមិនដាក់តាំងតាំងពីឡើងសៅរាជមកណាឥឡូវប្រហែលឆ្នាំហើយបងប្អូនសៅរាជមកនោះ ឡើងក្រងរាជនឹងមកប្រហែលឆ្នាំហើយដែលឃើញចេញមុខម្ដងនៅពេលដែលប្រទេសជាតិមានភាពតានតឹងផ្នែកនយោបាយប្រជាពលរដ្ឋមានតំណោះជាមួយនឹងឈ្មួញជាមួយអ្នកមានអំណាចជាមួយក្រុមហ៊ុនមិនថារឿងដីធ្លីរឿងផ្ទះស្បៃរឿងអ្នកមានអំណាចខ្លន់យករបស់គាត់ទេពេលដែលប្រជាពលរដ្ឋស្រែករកជំនួយតែឃើញមហាក្សត្រទៅចេញជួយឥឡូវថាហ៊ុនសែនមិនជួយក្នុងនាមយើងជាមហាក្សត្រដែលពលរដ្ឋខ្មែរគ្រប់ បូជាទុកដូចជាព្រះណារាល់រាល់ថ្ងៃទោះបីម៉ែឪក៏មិនដែរថាស្រែកច្រៀងគោរពបូជាអស់ថ្នាក់នឹងដែរហើយពេញសំខាន់ស្រែកច្រៀងគោរពបូជារាល់ថ្ងៃគាត់ថាចេះមានតែខ្សែស៊ីសវត្តទេដែលទៀមទាទឹកដីខ្មែរសំបីតែមានខ្សែស៊ីសវត្តក៏ដោយនៅបារាំងក៏មានដែរខ្សែស៊ីសវត្តប៉ុន្តែអត់ហ៊ានអោតចេញមកទេអត់ហ៊ានអោតចេញមកទេ ខ្សែស៊ីសម្បត្តិពីមុនមកគឺអ្នកស្នេហាជាតិមែនតែខ្សែស៊ីសម្បត្តិជំនាន់ក្រោយគឺថារត់រករួចខ្លួនរត់ព្រះអាយុទាំងឯងគឺអត់មាននរណាមួយស្នេហាជាតិប្រកបទេឥឡូវហ្នឹងអត់ហ៊ានចេញខ្លួនខ្លួនជាស្ដេចផែនដីទោះជាខ្សែណាក៏ដោយគឺត្រូវហ៊ានប្រឈមមុខទៅហ៊ានចេញមុខមុនគេ ចេញមុខជាងគេឧដូចជាងចេញមុខជាងជាងពលរដ្ឋធម្មតាហើយសួរថាខ្សែស៊ីសម្បត្តិហ្នឹងតែខ្សែហាជាតិមកអានឹងខ្សែស៊ីសម្បត្តិពីមុនមកខ្សែហាជាតិតែខ្សែស៊ីសម្បត្តិឥឡូវនេះអត់ហ៊ានចេញមុខមកទេខ្លាចណាស់ខ្លាច អាចគេចាប់ដាក់គុកអាចមានរឿងរឿងអ្វីកើតឡើងចាញ់តែយើងពលរដ្ឋសាមញ្ញសាមញ្ញធម្មតារៀសធម្មតាធម្មតាគេមានការឈឺចាប់ហ្នឹងហើយខ្ញុំឃើញតែខ្សែស្រង់ធួទេអានេះក្នុងនាមជាជាមហាក្សត្រដែលសពថ្ងៃកំពុងតែណាហូបបាយរបស់ពលរដ្ឋខ្មែរក្នុងនាមយើងជាមហាក្សត្រក្រុងរាជគួរតែចេញរកដំណោះស្រាយទៅ ដើម្បីបង្ហាញថា ថាយើងជាឆាត់របស់ពលរដ្ឋខ្លះផងទៅទោះបីឆាត់នឹងវាលហៃវាអាយ៉ះវាអាយ័យកម្រិតណាក៏ដោយចឹងហើយវានៅបំណែកតូចមួយចេញមកម្ដងមកទៅជួយពួកគាត់ផងតើគាត់វេទនាប៉ុណ្ណាណា មានអ្នកខ្លះណាពោះធំណាទៅអង្គុយទៅជួនកាចុកច្អល់ចឹងទៅទៅដេកទៅដេកនៅលើស្មៅលើអីស្ត្រីមានផ្ទៃពោះមានបេះដូងជាមនុស្សហេ អាណិតគាត់ទេ34ថ្ងៃ34ថ្ងៃកន្លងទៅហើយអាសូរគាត់ទេខ្ញុំឃើញចុះខ្ញុំខ្លោចផ្សាណាខ្ញុំអាណិតណាស់ខ្ញុំគ្រាន់តែជារាសាមញ្ញម្នាក់ប៉ុណ្ណោះខ្ញុំមិនមែនជាមេដឹកនាំផងខ្ញុំឈឺចាប់ប៉ុណ្ណឹងទៅហើយហើយចន់អ្នកឯងជាមហាក្សត្រនោះដែលប្រជាពលរដ្ឋលើកតង្កើណាដាក់ទូលើក្បាល ចាស់ហេតុអីគាត់ឯងអត់មានបេះដូងអាស្និតអាសូរពួកគាត់បន្តិចសោះអញ្ចឹងហ៎សេហមនីខ្ញុំសូមទៅសើអ្នកឯងហើយឯងឯងអាចដេកស្រួលដេកលក់បានណាខ្ញុំសប្តាហ៍នេះខ្ញុំអាសូរមែនថាខ្ញុំខ្ញុំបើកភ្នែកឡើងជួនកាលខ្ញុំតាមដានព័ត៌មានខ្ញុំមើលឃើញខ្ញុំមិនដឹងណាខ្ញុំមិនដឹងបងប្អូនកម្មករខ្ញុំមិនដឹងពួកគាត់ណាខ្ញុំខ្ញុំសូមកាត់ទីមកពេញខ្ញុំដឹងសំណើខ្ញុំអត់ខ្ញុំអត់ត្រូវការមានការស្ដីបន្ទោសថ្ងៃអូ38ថ្ងៃហ៎ ហ្នឹងហើយខ្ញុំនិយាយខ្វះ4ថ្ងៃអញ្ចឹងខ្ញុំអត់ត្រូវការបន្ទោសស្ដាច់ច្រើនទេព្រោះយើងដឹងហើយហ្នឹងហើយអូបាថាឧទាហរណ៍មួយណាយើងមកខ្លះមកកុំឲ្យស៊ីបាយអស់អង្គណ៎ខ្ញុំចង់និយាយចេះខ្ញុំចង់និយាយថាហេតុអីព្រោះយើងដឹងយើងដឹងចឹងអត់បន្ទោសច្រើនទេតែអ្វីដែលយើងយើងគឺយើងប្រាប់ពលរដ្ឋឧទាហរណ៍ឥឡូវយើងដឹងថានឹងជាឆ្កែហើយតែយើងអត់ទៅស្ដីឲ្យទៅដៀថាឆ្កែមួយគ្នាវាឆ្កែបាត់ហើយណាមិនបាច់ទៅស្ដីមិនបាច់ទៅបន្ទោសគ្នាទៅចោទប្រកាន់គ្នាទៀតគ្នាជាសត្វឆ្កែបាត់ហើយអញ្ចឹងទេអាស្ដាច់ទៅដូចគ្នាអញ្ចឹង មិនបាច់ចាំបន្ទោសថាស្ដេចនេះចេះចេះចេះព្រោះមិនមែនជាស្ដេចគាត់គេលើកបន្ទប់បោកប្រាស់គេហ្នឹងហើយអ្វីដែលយើងដែលយើងអាចនិយាយបានគឺប្រាប់បងអ៊ំពលករពលករនីកោតកទាំងអស់ហ្នឹងគឺមានតែរួមសាមគ្គីគ្នាខ្មែរយើងទូទាំងប្រទេសហ្នឹងនៅចូលរួមធ្វើស័ក្តិធ្វើសាមគ្គីគ្នាហ្នឹងឯងអត់មានចាំបាច់យកជីវិតយើងយកមកឲ្យអាស្ដាច់ហ្នឹងព្រោះអីអាស្ដាច់យើងវេទនាស្លាប់ដោយសារស្ដាច់ហ្នឹងឯងអញ្ចឹងកុំខ្វល់ហ្នឹងហើយអញ្ចឹងខ្ញុំ ខ្ញុំរឿងស្ដាច់ហ្នឹងគឺខ្ញុំមិនដែលតាំងខ្ញុំចេះតាមដាននយោបាយយល់ប្រវត្តិសាស្ត្រខ្លះខ្លះមកខ្ញុំមិនដែលពេញចិត្តនឹងស្ដាច់សេអនុក្រោយសេអនុមិនសេអនុមិនហ្នឹងថ្ងៃកាត់ថ្ងៃកោវល់វល់តាហ្នឹងហ្នឹងហើយថ្ងៃកាត់ថ្ងៃកោចឹងទៅដឹងហើយលឺហើយ មុននឹងងាប់ទៅអត់ប្រាប់ការពិតទៅពលរដ្ឋខ្មែរទេអត់មាននិយាយការពិតយក អាការពិតទៅងាប់ទៅជាមួយងាប់ទៅជាមួយ ណាត្រូវប្រាប់ការពិតថាប្រទេសខ្មែរគ្រប់គ្រងទៅដោយយួនហ៊ុនសែនត្រូវគេលើកបន្ទប់គាត់អត់មានអំណាចស្អាច់អីនឹងក៏អត់ប្រងប្រាប់ហ្នឹងហើយចឹងធ្វើឲ្យខ្មែរនឹងមានការចំនួនអត់ឈប់អត់ឈរអ្នកនយោបាយឆ្លោះគ្នាវល់រាល់ថ្ងៃនៅស្អីដោយសារអាយួនវាគ្រប់គ្រងវាធ្វើឲ្យយើងវល់ចឹងហ្នឹងចាឥឡូវឲ្យពលរដ្ឋខ្មែរសង្ឃឹមអីមានមេដឹកនាំសង្ឃឹមទៅលើ មេដឹកនាំមេដឹកនាំអត់ជួយណាជួយក្រុមហ៊ុន ឡើយគាត់សង្ឃឹមអីមានស្ដាច់ស្ដាច់ចោលមកសៀតអត់ជួយរាល់ព្រឹកទោះបី ដឹងហើយថាស្ដាច់មិនជួយទេ នៅតែខំបន់ទេវតាសូមឲ្យថែរក្សាមហាក្សត្រទៀតអាសូរណាអាសូរជាតិខ្មែរណាស្លាប់ស្លាប់ទាំងបិទភ្នែកមិនចិត្តខ្លោចផ្សាយបងប្អូនខ្លោចផ្សាយពេលឈឺចាប់ពេលវេទនា មិនខុសអីពាក្យគេថាមាន មានសម្បុកតែរងាខ្ញុំកោតដល់ខ្ញុំកោតមហាក្សត្រខ្មែរខ្ញុំកោតមែនតើដឹងបេះដូងអ្នកឯងធ្វើពីអីហីធ្វើស្ដេចបានប្រយោជន៍អីអ្នកឯងគ្រងរាជសម្បត្តិនៅក្នុងកលៈទេសៈមួយអ្នកឯងមាននៅក្នុងនាមជាស្ដេចតែពលរដ្ឋដែលនៅក្រោមការគ្រប់គ្រងរបស់អ្នកឯងនេះរងគ្រោះវេទនារស់ស្មើស្លាប់ហ្នឹង តើអ្នកឯងមានកិត្តិយសជាស្ដេចទេថោកទាបណាតម្លាក់រាយទៅព្រោះជាមនុស្សនៅមានតម្លៃរួមមនុស្សរាសាមញ្ញធម្មតាបាទផែមានមានតម្លៃមានកេរឈ្មោះថ្លៃថ្នូរជាងក្រុងរៀងក្រុងរាជជាស្ដេចប៉ុន្តែអត់ដែរជួយពលរដ្ឋបានម្ដង សំបីតែម្ដងតាំងពីឡើងក្រុងរាជមកខ្ញុំមិនដែលឃើញសីហមុនីនឹងដែលចេះជួយស្វែងរកដំណោះស្រាយជួយពលរដ្ឋណាបានម្ដងទេមាន តែចូលរួមបំផ្លាញនៅឆន្ទៈពលរដ្ឋខ្មែរម្ដងជាពីរដងបន្តបន្តដែលមានម្ដងណាស្ដេចខ្មែរនឹងដែលជួយបាន ជួយជួយពលរដ្ឋខ្មែរបានហ៎បងប្អូនលើកបង្ហាញខ្ញុំមួយមកតែស្អីហ្នឹងខមមិនមួយមកដែលជួយបានម្ដងណាហ៎ ចំនួនរ៉ាំរ៉ៃ40ឆ្នាំជាងហើយណាឥឡូវថាពីមុនមក20ឆ្នាំមុនចោះ10ឆ្នាំមុនចោះវាអត់ដូចមិនតន់ក្រងរាជជួយអីមិនបានណែអាពេលក្បាលខ្លួនឯងឡើងក្រងរាជហើយហ្នឹងភាពអយុត្តិធម៌កើតឡើងជាបន្តបន្ទាប់ដែលជួយបានទេគេហៅឲ្យទៅចូលរួម រំលាយសង្គ្រោះជាតិដែលជាតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរហ៊ានទៅសញ្ញេណាចូលរួមរំលាយសង្គ្រោះជាតិដឹងហើយលឺហើយ ថាវាប៉ះពោះហ្នឹង នៅអញ្ចឹងតែរបស់ពលរដ្ឋខ្មែរអត់ខ្វល់សំខាន់អញអាចការពារអំណាចអញបាន ការពារក្អីអញបានការពារការដែលទទួលស្គាល់ថ្ងៃ7មករាគឺជាថ្ងៃដែលយួនចូលឈ្លានពានខ្មែរទៅជាថ្ងៃបុណ្យជាតិហ៊ានសញ្ញាទទួលស្គាល់ចាត់ទុកជាថ្ងៃបុណ្យជាតិហ៊ានរំលាយថ្ងៃបុណ្យដែលមៀបូជាគឺជាលែងលែងជាបុណ្យជាតិទៀតនឹងឯជាស្ដេចដែលការពារនៅវប្បធម៌អរិយធម៌ខ្មែរការពារនៅអត្តសញ្ញាណរបស់ខ្មែរ នឹងជាមលុបរបស់ ជាតិខ្មែរនឹងតែគួរពលរដ្ឋខ្មែរគួរតែបំទេវតាឲ្យជួយឲ្យសុកសែនសានគួរបានតែចាស់បាញ់បាញ់ចំកដាក្បាលទៅពេកដាក់ក្បាលលីងហ្នឹងទៅខ្ញុំមិនណិតណាមែនតើខ្ញុំមិនណិតពលរដ្ឋខ្មែរខំបន់ឲ្យទេវតាជួយស្ដេចតែស្ដេចអត់មានលវិលវល់ ពីមុនមកពីរឿងសេនុទោះបីយ៉ាងណាក្តីខ្ញុំកើតអត់តាន់ណាខ្ញុំអត់ដឹងថាតើ ពីមុនមកសេនុបានធ្វើឲ្យមានរឿងថោកទាបក្នុងកម្រិតណាខ្ញុំបានដឹងខ្លះខ្លះប៉ុន្តែទន្ទឹមនឹងគាត់មានប្រវត្តិដែលធ្វើឲ្យពលរដ្ឋខ្មែរមានការជឿចាប់ក៏មាននៅប្រវត្តិសាស្ត្រខ្លះដែលសេនុបានបន្សល់នៅភាពល្អណាគឺថា50 50មានល្អមានអាក្រក់យើងមិនមែនមើលឃើញតែអាក្រក់ទេក៏យើងមើលឃើញចំណុចល្អដែរប៉ុន្តែសេហមនីនេះសរោលើសរោ មានតែបង្កើតបង្កើតសមត្ថផលល្អឲ្យយើងចងចាំអត់មានទេដែលយើងមើលទៅឥឡូវទៅសេប្រាប់ខ្ញុំមួយតើសេហាមនីបង្កើតអ្វីដែលជាសមត្ថផលសម្រាប់ប្រទេសជាតិ Hi Kali good morning ប្រាប់មកប្រាប់ខ្ញុំមកសមត្ថផលរបស់ស្ដេចពីងមុងចេះចេះរំស្អីគេបាឡេហ្នឹងឯងលើកជើងបាឡេហឹមហើយនឹងសញ្ញាតែងតាំងអុកញ៉ានេះអុកញ៉ានោះហ្នឹងហើយជំនាញ ហើយទទួលស្គាល់ទទួលស្គាល់នៅអង្គើអាក្រក់ចូលរួមបំផ្លាញនៅផលប្រយោជន៍ជាតិចូលរួមបំផ្លាញនៅទឹកចិត្តប្រជានុរាស្ត្រក្នុងនាមខ្លួនឯងជាស្ដេចអីក៏ចង្រៃអីក៏ចង្រៃមិនម៉េចថាអាមេដឹកនាំចុះវិឈួរចុះយើង ជាស្ដេចនេះតែពលរដ្ឋខ្មែរបន់ស្រន់ឲ្យទេវតាជួយជាប់រហូតនេះ មកពីអាស្ដេចមិនមែនជាស្ដេចគ្រាន់តែគេលើកមកបន្លំភ្នែកតែវាអញ្ចឹងបើវាជាស្ដេចគេមិនឈួតអញ្ចឹងទេចាគាត់ណាស្ដេចទីមងស្ដេចគេមកមកបន្លំភ្នែកយើងឈប់តែមិនមែនតែខ្ញុំខ្ញុំអាចចម្រៀងខ្ញុំអត់ចេះទេស្អីមហាក្សត្រយើងអីណានេះខ្ញុំអត់ចេះទេ ចម្រៀងហ្នឹងអីមិនមែនថាខ្ញុំរៀនមិនមិនចេះទេណាខ្ញុំមិនចង់ចេះអត់ចាប់អារម្មណ៍ពួកខ្ញុំ ខ្ញុំអត់ចាប់អារម្មណ៍ពួកខ្ញុំដឹងអាចម្រៀងហ្នឹងលើកលើកស្ទួយស្ដាច់ហ្នឹងណាទេបើស្ដាច់និយាយលះបង់ធ្វើដើម្បីបំរើ ផលប្រយោជន៍ជាតិដូចជាមហាក្សត្រថៃឃើញមហាក្សត្រថៃឯងពលរដ្ឋពលរដ្ឋគេគោរពប៉ុណ្ណាគឺលើកតម្កើងប៉ុណ្ណាក៏នៅតែមានណាក្នុងចំណោមដែលពលរដ្ឋគេគ្រប់ក៏នៅ មានអ្នកប្រឆាំងដែរនឹងស្ដាច់គេ ធ្វើគេលះបង់ដើម្បីពលរដ្ឋគេប៉ុណ្ណឹងហើយ នៅតែមានអ្នកប្រឆាំងរាល់ពេលប្រទេសជាតិគេមានភាពតានតឹងរឿងនយោបាយឬក៏ពលរដ្ឋគេមានបញ្ហាអីស្អែកគេតែងចេញមុខមកណាដោះស្រាយជួយទៅដល់ពលរដ្ឋគេសំបីតពលរដ្ឋគេមានបញ្ហាផ្នែកកសិកម្មក៏ស្ដេចចេញមុខជួយដែរកុំដល់ថ្នាក់រឿងអីប៉ុណ្ណានៃដល់រហូតមានការតវ៉ាប្រឆាំងអង្គុយនៅកណ្ដាលថ្ងៃត្រង់រហូតដល់38ថ្ងៃចេះហ่าសំបីតរឿងកាពះហ្នឹងក៏រឿងអញតា តំបន់អេសយ៉ាទៅជាជាខេត្តនោះក៏ក៏ស្ដាច់គេដឹងឮចុះចុះទៅជួយដែរអានេះនៅកណ្ដាលក្រុងភ្នំពេញបងប្អូនហើយហេតុអីស្ដាច់មើលមិនឃើញស្ដាប់ឮឬជាប់ជាប់ជាប់បិទវាំងននចាក់ភ្លេងរាប់ម៉ាឡេពេលនឹងជាប់រាប់ម៉ាឡេហ៎ជាប់រាប់មួយពួកតារាតារាហ៎ ឃើញស្ដាច់គេគេនេះគេផ្ដល់តម្លៃឲ្យពលរដ្ឋគេគេផ្ដល់តម្លៃឲ្យជីវិតពលរដ្ឋគេយើងកោតសរសើរឃើញស្ដាច់គេគ្រប់ណាឃើញពលរដ្ឋគេគ្រប់ស្ដាច់គេពួកគេធ្វើដើម្បីពលរដ្ឋគេចុះស្ដាច់ខ្មែរហេតុអីបានពលរដ្ឋខ្មែរមិនគ្រប់ហេតុអីអានឹងត្រូវដឹងអត់មានសោះមានតែចូលរួមធ្វើឲ្យជាតិរលត់រលាយទៅចូលរួមសញ្ញាអាអីស្អីគេ សិទ្ធិសញ្ញាបំពេញបន្ថែមធ្វើឲ្យយួននឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកាត់ឯងក្នុង ការ គ្រប់គ្រងឯងកោះត្រល់ចង់ហោចណាស់ណាមិនសេនុអត់ចូលអត់សញ្ញេណា ពេលដែលហ៊ុនសែនចាប់បង្ខំឲ្យសញ្ញេសេនុធ្វើឈឺឡើងទៅសុកចិនដល់ទៅពេលមកសេហមនីនេះធ្វើទាំងអស់ រាល់ថ្ងៃនៅតែថ្ងៃហ៊ុនសែនឲ្យសេនុងធ្វើគូទៀតទេក៏ក៏សេហមនីសញ្ញាធ្វើគូដែរធ្វើទាំងអស់ឲ្យធ្វើក៏ធ្វើដែរដើម្បីតែរីកបលាំងសេហមនីធ្វើតាមទាំងអស់គឺក៏ថោកទាបហ្មងមានតម្លៃអីសួរចេះមានតម្លៃអីហេស្អីណាចេញមករាប់ធម្មនឹងការពារច្បាប់អីក៏ការពារណាព្រះមហាក្សត្រ អាច្បាប់ការពារមហាក្សត្រគ្មានតម្លៃអីហ៊ុនសែនជឿកប់កប់មាត់ធ្វើស្អីនោះកុំថាត្រឹមស្ដេចអឺស្ដេចម៉ែស្ដេចក៏ហ៊ុនសែនជឿដែរមិនទៅវិញនោះខ្ញុំសម្លេងខ្ញុំចាស្រាប់ហ៊ុនសែនជឿរៀលបង្កើតច្បាប់បានលើលើពលរដ្ឋធម្មតាធ្វើបាបពលរដ្ឋខ្លួនឯងបើចឹងសេហាមនីណាគួរចេះអៀនខ្មាស់ខ្លួនឯងផងធ្វើស្ដេចចោមសៀនចោមមានតម្លៃអីទេ បង្កើតតការឈឺចាប់ឲ្យពលរដ្ឋខ្មែរហ្នឹងស្ដាច់អាយមែនតាខ្ញុំខ្ញុំដល់ពេលឃើញចង់វាវាហួសហេតុពេកឥឡូវខ្ញុំខ្ញុំចាក់សំឡេងសំឡេងកន្លែងនេះបើថាស្ដាច់នឹងមានអត្តពលចាំស្ដាប់សំឡេងណានាយករដ្ឋមន្ត្រីហ៊ុនសែនប្រមានអំពីការផ្លាស់ប្ដូររបបរាជានិយម នៅក្នុងប្រទេសកម្ពុជាបើសិនជាមានការលំបាកនៅក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមថ្មីជាមួយប្រទេសវៀតណាមនោះលោកខេមរាជួនសេចក្តីរាយការណ៍អំពីរឿងនេះមេដឹកនាំខ្មែរលោកហ៊ុនសែនប្រមានធ្ងន់ធ្ងរនៅថ្ងៃនេះជាសាធារណៈចំពោះការពិនិត្យមើលលទ្ធភាពផ្លាស់ប្តូររបបនៅក្នុងប្រទេសកម្ពុជាប្រសិនបើសិទ្ធិសញ្ញាព្រំដែនបន្ថែមប្រឈមមុខនឹងការលំបាកឬជំទាស់ ក្នុងការចុះហត្ថលេខាដោយព្រះមហាក្សត្របន្តមកនេះគឺបាននិយាយខ្ញុំនិយាយជាមួយបែកកវែខ្ញុំតាមព្រះអង្គនិយាយប្រាប់ឯដាប់ទឹកយ៉ាងត្រល់នេះកុលពេងនេះអង្គថាថាវីនេះទីសវត្តបណ្ណារាលើយន្តហោះហើយខ្ញុំប្រាប់បែកកវែពេលជួបតាមទូរស័ព្ទថាព្រះអង្គមកលើកនេះវាប្រហែលគ្នាដល់ពីនិតឡើងវិញយើងគួរទុករាជានិយមឬត្រូវថាទេណាស់លឺសូរហើយបងប្អូន ហើយកុំយករឿងស្អីណាឌីលស្ដាច់មានទោសមានអីបើសិនជាថាការនិយាយប៉ះពាល់ស្ដាច់មានទោសមែនណាហ៊ុនសែនត្រូវជាប់គុកមុនគេនឹងខ្ញុំប្រាប់ចឹងតែបើស្ដាច់នឹងធ្វើមិនត្រូវស្ដាច់នឹងធ្វើខុសណាស្ដាច់ក៏មនុស្សដែរស្ដាច់ក៏មានទោសដែរជួអាចមកស្អុយដូចគ្នាតើដាច់ចោលមិនសៀតស៊ីអស់តែបាយរះ ពលរដ្ឋមិន គួរចិញ្ចឹមមនុស្សបំបងបាយនឹងទេវាជាការពិតរាល់ថ្ងៃហ្នឹងគឺថាស៊ីបាយស៊ីបាយបំបងអង្គមែនហ្នឹងខ្ញុំមិនដឹងដែរមែនតាខ្ញុំមិនដឹងបើកឡើងបើកបើកបើកទូរស័ព្ទឡើងខ្ញុំឃើញតែរូបភាពរបស់បងប្អូនកម្មករដែលគាត់កំពុងអង្គុយសង្កត់ភីភីភីភីនិយាយទីភីភីភីនិយាយទីចុះក្បាប់ទ្វារបន្តិច បាច់ពេកមានចៅមួយយ៉ាប់អើសូដឹងនិយាយថាម៉េចម៉េចមិននិយាយអស់ហើយតែបើធ្វើឲ្យចៅចេញទៅក្រៅបន្តិចនឹងខ្ញុំមានតែផ្ដល់ការលើកទឹកចិត្តទៅដល់បងប្អូនកម្មករដែលកំពុងតែណា ធ្វើកតកម្មដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់ក្រុងភ្នំពេញណាមានលើកទឹកចិត្តគាត់ហើយខ្ញុំក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិសូមឲ្យសម្លឹងមើលមកពលរដ្ឋខ្មែរជាពិសេសបងប្អូនកម្មករនៅនាការវើដែលគាត់កំពុងធ្វើការតវ៉ាទាមទារនេះសូមឲ្យផ្ដោតជាសំខាន់ហើយឥឡូវនេះណាហ៊ុនសែនកំពុងបរាជ័យជាបន្តបន្ទាប់ បរាជ័យជាបន្តបន្ទាប់មិនថាបញ្ហាអីសូម្បីតែការដឹកនាំប្រជុំអាស៊ានហ្នឹងក៏ហ៊ុនសែនបរាជ័យដែរជាបន្តបន្ទាប់នយោបាយហ៊ុនសែនកំពុងដើរដល់ផ្លូវទាល់ច្រកហើយហ៊ុនសែនកំពុងតែគ្មានថវិកាយីអូនក៏អរៈធ្វើឲ្យហ៊ុនសែនហ្នឹងច្រើនដែរទាល់ច្រកចាប់ស្អីខុយចាប់ស្អីខុយហ្នឹងដាក់បាយឲ្យតែដាក់បាយឲ្យវាហើយហើយតែចង់ឲ្យនាំដើរលេងដល់ម៉ោងនាំវាចេញទៅក្រៅ ហើយនឹងសំខាន់គឺខ្ញុំចង់មកនិយាយរឿងហ្នឹងហើយខ្ញុំបានឃើញវីដេអូមួយបង្ហាញអំពីកម្មកកបង្ហាញពីខាងគណៈបកប្រជាជនគាត់ចេញមកតវ៉ារឿងអីហ្នឹងខ្ញុំសូមមិននិយាយខ្ញុំទុកឲ្យទៅក្រុមការងារខ្ញុំគាត់ផ្សេងនិយាយចោះថ្ងៃនេះខ្ញុំសូមនិយាយតែរឿងណាកម្មកណាកម្មកដែលគាត់កំពុងតែចេញមកតវ៉ាទាមទារសូមឲ្យមានដំណោះស្រាយហើយយើងឃើញខាងក្រសួងការងារហ្នឹង គាត់បាននៅពេលដែលកម្មករគាត់ទៅអង្គុយណាអង្គុយស្ងៀមស្ងាត់ដើម្បីទៀមទីឲ្យមាន ការដោះស្រាយបញ្ហាជូនពួកគាត់ណា9ចំណុចណាគាត់យកអញមេក្រូ2ទៅចាក់បំពងសម្លេង ដើម្បីលុបនៅអាសម្លេងនៃការទៀមទីរបស់ពួកគាត់ទេលំអស់ចំហមិនកុំឲ្យគាត់និយាយអីទាំងអស់ហ្នឹងណាធ្វើរឿងថោកទៀតថោកទៀតមែនទែនយកទៅចាក់បំពងសម្លេងធ្វើម៉េចកុំឲ្យលឺសម្លេងពួកគាត់ ដោះស្រាយជូនពួកគាត់ទៅដើម្បីបញ្ចប់បញ្ហាកុំប្រើរូបភាពទុកឲ្យគាត់ចឹងដើម្បីឲ្យខ្សោះកម្លាំងខ្ញុំសូមខ្ញុំសូមលើកទឹកចិត្តលើកទឹកចិត្តបងប្អូនស៊ូស៊ូបងប្អូនបងប្អូនចោះចាញ់ប៉ុណ្ណឹងគេនឹងរំលោភបំពានធ្វើបាបបងប្អូនតទៅទៀតដល់ពេលហ្នឹងគេគេអាចធ្វើចឹងបានបើលើបងប្អូនបានហើយគេនឹងធ្វើតទៅទៀតអានេះគឺជាការសាកល្បងគេធ្វើបានខ្លាំងហ៎ហើយខ្លាំងចឹង គេធ្វើលើបងប្អូនតទៅទៀតហើយកម្មកររោងចក្រដទៃទៀតណាបើសិនជាបងប្អូននៅកម្មករនាការវើគាត់ជោគជ័យពួកបងប្អូនក៏ជោគជ័យដែរជោគជ័យយ៉ាងម៉េចដោយសារតែពួកបាប្រធានក្រុមហ៊ុនដទៃទៀតវាថាកុំចេះតែហ៊ានជាមួយកម្មករអញ្ចឹងបងប្អូនមិនគួរណាមិនគួរមិនគួរធ្វើប្រងើយកន្តើយទេគាត់អត់គួរហើយគាត់តែបិទទ្វារទៀត ខ្ញុំសូមឲ្យកម្មករទាំងអស់ស្រូវគ្នាហើយខ្ញុំលើកទឹកចិត្តលើកទឹកចិត្តទៅដល់បងប្អូនកម្មករដែលកំពុងតែធ្វើកោបកម្មលើកទឹកចិត្តនិងសូមថែរក្សាសុខភាពហើយស៊ូស៊ូស៊ូស៊ូដើម្បីការពារនៅសិទ្ធិការងាររបស់យើងហើយអ្នកចេញមកវាយប្រហារចេញមកថាយបងប្អូននោះពួកវាសខួរសັບទេ បងប្អូនកុំចាប់អារម្មណ៍កុំខ្វល់ពួកពួកគេមិនទាន់ណាគេពួកគេសពួកអាត្មានិយម មិនតន់ប៉ះចំកណ្ដាលក្បាលខ្លួនឯងវាស្គាល់ទេដែលត្រូវគេរំលោភនៅសិទ្ធិការងារអត់តន់ទទួលនឹងការឈឺចាប់ពួកវាអត់តន់នេះជំមើបន្តិចទៀតវាស្រែកចេញមកស្រែកឯអយុត្តិធម៌ណាស់បងប្អូនចាំតែមើលតើអឺមូលហេតុអីបានជាពួកនោះវាព្រមដោះស្រាយដោយសារម៉េចដោយសារក្រុមហ៊ុននឹងគឺជាក្រុមហ៊ុន ដែលមានចំណែកក្នុងតកោហ៊ុនតកោហ៊ុនសែនបានវាដោះស្រាយឲ្យ ត្រឹមត្រូវអានេះវាបញ្ជាក់ប្រាប់ថាហ៊ុនសែនខ្វះលុយមែនប៉ុន្តែបើថា អាណាកាវលអត់លុយអត់មិនមែនទេវាចង់ដោះស្រាយឲ្យមកវាចង់រំលោភបំពានធ្វើបាបកម្មករហ្មងវាកេងប្រវាញ់លើលើលើយើឈាមកម្មករតែម្ដងវាគៀបពីកម្មករយកទៅបំពេញមហិច្ឆតាឲ្យពួកអ្នកមានអំណាចវាមិនមែនអត់លុយទេមួយឆ្នាំមួយឆ្នាំវាចំណេញមិនតិចលានទេដែលតាមដែលយើងស្ដាប់ទៅអាចមួយឆ្នាំមួយឆ្នាំចំណូលដែលវាចូលមកតាមរយៈ ការរអញធ្វើរស់ស៊ីបើគ្រឿងលបែងនៅក្នុងស្រុកខ្មែរហ្នឹងវារកចំណូលបានច្រើនណាស់ប៉ុន្តែវាអត់វាមិនព្រមដោះស្រាយឲ្យកម្មករចាប់ចាប់មិញចាប់មេដឹកនាំគេដែលតំណាងឲ្យពួកគេយកដាក់គុកឲ្យឲ្យគេទៅដោះស្រាយឲ្យអាណាទៅដោះស្រាយបើចង់ឲ្យដោះស្រាយរចរចាយើងត្រូវដោះលែងទៅថ្នាក់ត្រូវដឹកនាំគេឈួតទេហី ចាប់ថ្នាក់ដឹកនាំគេទៅដោះដាក់ទៅដាក់គុកហើយទៅដោះស្រាយហើយណាទៅដោះស្រាយហើយគេមានទូអីហើយណាទៅទៅបង្កើតលៀបពណ៌សោះគេណាពាក់ព័ន្ធរឿងនយោបាយលៀបពណ៌គេទៅណាបដិវត្តពណ៌នេះក៏ថោកទាបម៉េចអពតទី2ចំសាហាវជាងអពតទី2ទៀតណាសាហាវជាងសម័យពលពតទៀតពលពតសម្លាប់ជីវិតមនុស្សប៉ុន្តែអត់សម្លាប់ជីវិតធម្មជាតិទេណាអត់បំផ្លាញធម្មជាតិទេ អានេះគឺថាជីវិតមនុស្សក៏សម្លាប់ធម្មជាតិក៏បំផ្លាញប្រទេសជាតិក៏លុតរលាយគ្មានសម័យកាលណាខ្មែររលាយឬសម័យកាលណាទេសម្លាប់ទាំងអស់ទាំងជីវិតមនុស្សបំផ្លាញទាំងធម្មជាតិបំផ្លាញទាំងប្រទេសជាតិណាចុះបើគេលេបទឹកដីបានតាំង79បានមែនហ្នឹងគេលេបបានគេគ្រប់គ្រងបានហ្នឹងមិនឲ្យគេបំផ្លាញហ្មងហ្នឹងហើយអា79នេះវាលេបបានទេមិនមែនវាមករំដោះទេហ្នឹងវាមកលេបចាតែខ្មែរខ្លះនៅតែឈួត នៅជឿតាមពួក7មករា ហ្នឹងហើយដល់គេលេបបានគេធ្វើតាមពើចិត្តគេគេរំលាយគេធ្វើអ្វីតាមគេចិត្តគេចង់គេយកអានេះឈួតពេលលីអាវ៉ាខ្សែមកលមុកអំណាចដាក់បន្ទប់មកគេឲ្យណាគេឲ្យធ្វើអ្វីបានតាមចិត្តទៅមានបានពុករលួយអីគេអត់ខ្វល់ទេសំខាន់ ការពារប្រទេសកំសំខាន់ណាអឺបើតាមខ្ញុំមើលណាអាហ៊ុនសែនអ្វីដែលវាធ្វើបានណាគឺវាការពារខ្មែរវាយខ្មែរបក្រាបខ្មែរសម្រាប់ខ្មែរមកឲ្យយើងងើបហ្នឹងហ្នឹងហើយ គឺគឺអឺកិច្ចការវា គឺត្រូវប្រក្រាបផ្នែកសម្រាប់ផ្នែកធ្វើបាប់ផ្នែកប៉ុណ្ណាវាអត់មានសិទ្ធទៅរកដំណោះស្រាយទេណាដូចឆ្កែចឹងហ្នឹងណាដូចឆ្កែគេឲ្យយាមផ្ទះយាមផ្ទះគ្មានសមត្ថភាពណាគ្មានសមត្ថភាពធ្វើអីក្រៅពីយាមផ្ទះទេណាចោលចូលមកស្រែកចោលចូលមកចឹងចឹងអាហ៊ុនសែនណាជាឆ្កែមួយដែលគេចិញ្ចឹមដែលគេបន្តមកទុកណាមើលតែខ្មែរហ្នឹងឯង ត្រូវប្រម៉ៃប្រមាខ្មែរត្រូវសម្រាប់ខ្មែរទៅចាប់ខ្មែរដាក់គុកណាខ្មែរណាងើបខ្មែរណាស្នេហាជាតិត្រូវសម្រាប់ចោលអីសពរាំងអាហ្នឹងកិច្ចការវាបានតែប៉ុណ្្នឹងឯងចាចឹងបានអត់មានដំណោះស្រាយទេដំណោះស្រាយទាំងអស់មិនមែនត្រឹមតែពលករកសិករទេដីធ្លីក៏ដោយផ្ទះស្អីក៏ដោយគឺថាអត់មានដំណោះស្រាយខ្មែរទេដំណោះស្រាយគឺដំណោះស្រាយវាគឺថាម្ចាស់ដីជាប់គុកឈ្មួញគឺត្រូវដើរម្ចាស់ដីជាប់គុកឃាតករគឺដើរនៅក្រៅក្រៅគុក ហ្នឹងហើយយើងឃើញទាំងអស់ទៅគ្នាអញ្ចឹងខ្ញុំអត់ចម្លែកហ្នឹងហើយសំខាន់ណាសំខាន់គឺខ្វែងយើងឈប់ជឿគេឈប់ចាញ់បោកគេឈប់បំបែកខ្លួនណាយើងត្រូវតែរួមគ្នាសាមគ្គីគ្នាបើអញ្ចឹងទេយើងស្រ័យឲ្យ10ជាតិទៀតក៏អត់អាចជួយខ្មែរបានបើខ្មែរក្នុងស្រុកនៅតែយកពួក7មករាញដាក់ខ្លួននៅតែចាញ់បោកពួក7មករាទៀតគ្មានគួរអាចារ្យណាជួយយើងបានទេក្រៅយើងជួយខ្លួនឯងហើយភាគច្រើនគឺខ្មែរយើងដឹងហើយ ដឹងថាយួនវាគ្រប់គ្រងខ្មែរនយោបាយយួនរាល់ថ្ងៃហ្នឹងវាគ្រប់គ្រងខ្មែរសម្រាប់ខ្មែរបំបីបាក់ស្មៃដើម្បីគ្រប់គ្រងតែយើងនៅតែចាញ់គេយើងនៅតែចាញ់ពួកអង្គពួកពួកអ្នកនយោបាយបោកប្រាស់ហ្នឹងពួកអ្នកយោនយោបាយយនយោបាយគឺធ្វើអាជីពហ្នឹងអ្នកដែលវាកើតគណៈបកនេះបង្កើតគណៈបកនោះអាពួកហ្នឹងវាមានស្នេហាជាតិហ្នឹងវាស្នេហាឆ្នាំបាយវាហ្នឹងណាវាវាស្នេហាលុយហ្នឹងចាតិចទៀតពួកយើងសលៀមកបិតសលៀមបថៅទៅអស់ហើយណាគុកទឹកក្បាលអាអ្នកនយោបាយណាដែលក្បត់យើងណា អាកាប់ប្រែដាច់កមកព្រះអង្គនេះនឹងសូហ្វីមានអីចង់ផ្ដាំផ្ញើទៅដល់បងប្អូន កម្មករផ្ដាំផ្ញើទៅគាត់តិចចាភីហ្នឹងហើយខ្ញុំគ្មានអីត្រូវច្រើន ទេព្រោះអីដូចខ្ញុំបាននិយាយអញ្ចឹងអ្វីដែលយើងជួយយើង បានកុំឲ្យមានបញ្ហាបន្តទៅទៀតគឺសូមឲ្យខ្មែររួមគ្នាទាំងអស់គ្នាសាមគ្គីគ្នា រួមទៅធ្វើបដកម្មទាំងអស់គ្នាឲ្យកក្រើកមេកក្រើកដែរគឺយើងត្រូវតែជួយចូលរួមជាច្រើនអត់មានប្រកាន់ថាគណៈបកណាគណៈបកណាអត់មានពាក់ព័ន្ធនឹងនយោបាយគឺយើងពាក់ព័ន្ធនឹងក្រពះពលរដ្ឋខ្លួនឯងហ្នឹងគឺយើងត្រូវតែរួម គ្នាអញ្ចឹងអត់មានអីក្រៅពីឲ្យបងប្អូនតស៊ូអត់ពុតបន្តទៅទៀតហើយសូមឲ្យអ្នកដែលមិនទាន់បានចូលរួមសូមឲ្យទៅចូលរួមធ្វើបដកម្មជាមួយគ្នា យើងបង្ហាញពីកម្លាំងសាមគ្គីគ្នា ហ្នឹងហើយយើងទៀមទីឲ្យបានបើអញ្ចឹងទេគឺយើងអត់អាចធ្វើអ្វីបានទេក្រៅពីយើងសាមគ្គីគ្នាដើម្បីរកដំណោះស្រាយចាអញ្ចឹងជួយលើកទឹកចិត្តបងប្អូនបន្តទៅទៀតនឹងឲ្យពលករណាដែលគាត់មិនទាន់បានចូលរួមទេគឺកុំអាត្មានិយមពេកគេចូលរួមទៅណាបើសិនជាយើងមិនបានចូលរួមទេថ្ងៃក្រោយគឺនឹងដល់យើងដូចគ្នាអញ្ចឹងហើយមុននឹងក្រោយគឺដល់ដូចគ្នាអញ្ចឹងហើយគ្មានព្រោះពួកយើងរស់ក្នុងចង្កោមណារស់នៅក្នុងមាត់ខ្លាគេចង់ស៊ីយើងគេចង់លេបយើងស្មានណាក៏បានហើយអញ្ចឹងយើងត្រូវតែរួមគ្នាចា គុណអត់មែនចាតាមដែលយើងបានតំណងមកអា Nagavel នឹងវាមានអាកុងប្រៅរ៉ូស៊ីនៅស្រុកខ្មែរនឹងមានរយៈពេលមិនតិចទេណាពី70ឆ្នាំម៉ៃក្មេងខ្ញុំជឿថាអាកុងប្រៅអាកុងបាននៅស្រុកខ្មែរនឹង70ឆ្នាំវាមិនដែរណាស្អីក៏70ឆ្នាំ99ឆ្នាំគឺសិតតែជួនវាដាក់អញ្ចឹងដើម្បីតែបង្កើតបញ្ហាដើម្បីបង្កើតលៀងលួយខកអួយអីហ្នឹងឯងគ្មានអាណាមួយឥឡូវខ្ញុំពុំខ្មែរយើង ហើយក្មេងឥឡូវពលរដ្ឋយើងមានប្រមាណអ្នកហើយពលរដ្ឋយើងភាគច្រើនសិទ្ធិក្រទៀតណាអត់អាចទៅលេងល្បែងបានហើយគ្មានជនបរទេសណាគេទៅលេងនៅស្រុកខ្មែរទេព្រោះនៅសហរដ្ឋអាមេរិកដែរគេទៅលេងល្បែងបានដែលមានបានណាគឺគឺគេលៀននៅសហរដ្ឋអាមេរិកទេតែវាបង្កើតទីវាធ្វើនេះដើម្បីយកលុយទៅលៀងកខ្វក់លុយកខ្វក់ទៅលៀងអាពួកម៉ាក់ចាក់ចេះអាពួកហ្នឹងឯងយ៉ាវាចេះដាក់ដាក់ទៅណាវាមានវាមានលុយអាណាទៅរកដំណោះស្រាយឲ្យយើងព្រោះអីអ្នកទៅលេងល្បែងហ្នឹងមិនមែនជាច្រើនឯណាមិនបានមានចំណូលឯណាច្រើនណា អ្វីដែលចំណូលឃើញច្រើនច្រើនសិតតែលុយគេលៀងលៀងលុយកខ្វក់ហ្នឹងណាបើសិនជាលុយចូលមួយឆ្នាំឆ្នាំហ្នឹងសិត10ម៉ាន់សិត100លានឬប្រហែលលានណា100លាន100លានជាងណាខ្ញុំមួយឆ្នាំឆ្នាំ100លានហើយ100លានក៏10លានមួយឆ្នាំបានព័ត៌មានមកណានៅក្នុងក្រុមហ៊ុន Nagavel ហ្នឹងណាគឺមានភិកហ៊ុនមានឯការពាក់ព័ន្ធជាមួយនឹងកូនរបស់អ្នកមានអំណាចធំធំដូចជាកូនហ៊ុនសែនកូនសុកអានសិតតែអ្នកមានអំណាច ម៉េចវិញឥឡូវម៉េចវិញគិតមើលអ្នកណាគេមានលុយយុទ្ធលេងណាដែលឲ្យណាកាវើហ្នឹងបោកមួយខែមួយឆ្នាំមួយឆ្នាំឡើង10ឡើងឡើង100លានណាវាអត់មានសូម្បីតែនៅសហរដ្ឋអាមេរិកក៏គេអាចអត់អាចរកចំណូលមួយឆ្នាំឆ្នាំរាប់100លានហ្នឹងដែរហើយស្រុកគេអ្នកមានហ្នឹងគេលេងស្ទើរគេអស់ឡើងនេះចុះខ្មែរយើងអ្នកណាគេទៅលេងដល់អស់លុយបានចំណូលស្ទើរតែ100លាននេះសកាជាបោកប្រាស់ណា វាធ្វើជាយកលុយនឹងថោតលេងលបែងឈ្នះរសារលបែងតែពិតគឺយកលុយមកចូលត្រងឹតទៅគេចេញមកវិញថាលុយឈ្នះរសារលបែងអញ្ចឹងគេបញ្ជូនទៅវិញទៅហ្នឹងហើយសម្រាប់ខ្ញុំនៅ នេះរសារឥឡូវនេះនេះខ្ញុំចេញមកតែប៉ុណ្្នឹងទេណាខ្ញុំឃើញហើយខ្ញុំចេញមកភ្លាមអត់មានកម្រងមានអីទេហើយសូហ្វីចេញមកតែម្ដងអត់មានកម្រងឡាយមានអីទេហ្នឹងឯងដោយសារវាវាជាថ្ងៃដើមទឹកហើយខ្ញុំហាក់ពីគាត់មានបញ្ហាសុខភាពតិចតួចផង នៅចុងបញ្ចប់នេះខ្ញុំក៏ចង់ផ្ដាំផ្ញើទៅដល់បងប្អូនកម្មករណាដល់បងប្អូនកម្មករនាការវើលខ្ញុំសូមផ្ដល់នៅកម្លាំងចិត្តលើកទឹកចិត្តបងប្អូនស៊ូស៊ូស៊ូស៊ូដើម្បីការពារនៅសិទ្ធិការងាររបស់បងប្អូនខ្ញុំមានតែលើកទឹកចិត្តបងប្អូននេះខ្ញុំសូមកោតស្ញប់ស្ញែងកោតស្ញប់ស្ញែងនៅការលះបង់ការលះបង់ការតស៊ូរបស់បងប្អូនខ្ញុំសូមគោរពនៅការណាការតស៊ូរបស់បងប្អូនហើយក៏សូមផ្ដល់ផ្ញើទៅដល់កម្មកររោងចក្រដទៃទៀត សុំមើលគំរូមើលគំរូរបស់បងប្អូនណាកាវើពួកគាត់ណាពួកគាត់មានភាពអង់អាចក្លាហានហ៊ានចេញមកការពារនៅអ្វីដែលជាសិទ្ធិរបស់ពួកគាត់មិនឲ្យគេជន់ឈ្លីតាមអំពើចិត្តទេ គួរតែយកគំរូតាមពួកគាត់ កន្លែងនឹងមួយខ្ញុំសូមផ្ដល់ការលើកទឹកចិត្តឲ្យក៏ផ្ដាំផ្ញើផ្ដល់នូវកម្លាំងចិត្តដល់ពួកគាត់ស៊ូស៊ូដើម្បីការពារនៅសិទ្ធិរបស់បងប្អូនកុំឲ្យគេធ្វើបាបធ្វើទុកទោសម្នេញបងប្អូនខ្លាំងពេកហើយជាមួយគ្នានឹងដែរខ្ញុំក៏ផ្ដាំផ្ញើទៅដល់រដ្ឋរដ្ឋាភិបាលរបស់ក្រុងភ្នំពេញពិសេសក្រសួងកាងារឈប់ប្រព្រឹត្តនៅរឿងខោកទៀតយកមេក្រូទៅចាក់រំខានដើម្បីធ្វើម៉េចប្រឡប់សម្លេងពួកគាត់ក្នុងការចេញមកនិយាយណាថ្លែងសារ ដាក់សំណើសុំអីឲ្យរដ្ឋាភិបាលជួយអីប្រើរូបភាពថោកទាបដល់ទេទៀតដូចជាការ តាមដានថតរូបណាតាមដានគ្រប់សកម្មភាពពួកគាត់អីហ្នឹងឈប់ប្រព្រឹត្តទៅ កុំអាត្មានិយមពេកក្នុងនាមនេះឯងជារដ្ឋាភិបាលត្រូវតែការពារពលរដ្ឋរបស់ខ្លួនឯងមិនទៅជួយ ក្រុមហ៊ុនបរទេសទេបរទេសវាមកនយោបាយណាស់ធ្វើមានធ្វើបាននៅលើទឹកដីរបស់យើង វាត្រូវតែគ្រប់ច្បាប់នៅការងារប្រទេសយើងវាត្រូវតែគ្រប់ច្បាប់ការងារប្រទេសយើងគ្រប់សិទ្ធិពលរដ្ឋយើងមិនមែនសុកចិត្តធ្វើបាបពលរដ្ឋខ្លួនឯងទៅការពារឈ្មួញបរទេសបើវាធ្វើស្របតាមផ្លូវច្បាប់ធ្វើអីយើងអត់មានថាអីទេប៉ុន្តែនេះគេរំលោភពលរដ្ឋយើងគេរំលោភច្បាប់ការងាររបស់ពលរដ្ឋយើងហេតុអីយើងទៅការពារឈ្មួញបើកភ្នែកបើកបើកភ្នែកបើកខួរមើលផងកុំកុំ មគ្រាន់គ្រាន់តែលុយធ្វើទាំងភ្លើងល្ងងខ្លៅអញ្ចឹងនឹងខ្ញុំផ្ដាំផ្ញើទៅក្រសួងកាងារនិងរដ្ឋាភិបាលរបស់ក្រុងភ្នំពេញហើយចុងក្រោយបងអស់ខ្ញុំផ្ដាំទៅមហាក្សត្រខ្មែរល្មមភ្ញាក់ពីដេចហើយឈប់ឈួតនឹងកាវវងវែងនឹងរំបិទទ្វាររំនៅក្នុងវាំងហ្នឹងហើយ ចេញមកមើលសម្រេចនៃការឈឺចាប់របស់ប្រជានុរាស្ត្រដែលអ្នកឯងជាមហាក្សត្រក្រុងរាជជាមលុបដល់ត្រឈឹងត្រឈៃដែលពលរដ្ឋខ្មែរស្រែកជូនពលរដ្ឋព្រឹកម៉ោង10នោះតើគាត់កំពុងរងទុក្ខវេទនាមិនបាត់ភ្លេងសិនទៅឈប់លូតរាប់បាឡេនៅក្នុងវាំងហ្នឹងទៅកលែងមើលពួកគាត់ ផងតើគាត់ឈឺចាប់វេទនាប៉ុណ្ណាមិនពេលនៅឈួតវិញនឹងអារម្មណ៍ហ្នឹងទេ ពេលដែលអ្នកឯងចេញមកសញ្ញេបំផ្លាញនៅឆន្ទៈពលរដ្ឋខ្មែរមិនអាចសញ្ញេបានចេញមកសញ្ញេឲ្យរំលាយសង្គ្រោះជាតិនោះអ្នកឯងចេញមកសញ្ញេរំលាយបាន ចាប់ពេលហ្នឹងពលរដ្ឋខ្មែរកំពុងរងគ្រោះបើកភ្លេងដើម្បីលុបបំបត្តិនៅសម្រាប់ឈឺចាប់របស់ពលរដ្ឋខ្មែរដើម្បីកុំឲ្យលឺឯងបិទទ្វារកុំឲ្យឃើញហ៎ចេញមកចេញមកមើលការឈឺចាប់របស់ពួកគាត់ ក្នុងនាមជាមហាក្សត្រជាមលុបរបស់ប្រជានុរាស្ត្រខ្មែរ ដោះស្រាយបញ្ហាជួយពួកគាត់ផងកុំឲ្យគាត់មានមានស្ដាច់ណាដោយអត់មានស្ដាច់មានរដ្ឋាភិបាលដោយអត់រដ្ឋាភិបាលមានឆាត់ដូចមានមហាឆាត់មានមហាខ្សាត់ប្រៀបដូចជាឆាត់ដល់ទៅឈឹងទៅឆៃបន្តែបែរជាឆាត់លហិករយៈរយៈគួរតែចាប់អារម្មណ៍មើលដល់បងប្អូនពលរដ្ឋខ្មែរផងអាសូរពួកគាត់ផង នេះខ្ញុំផ្ដាំផ្ញើប៉ុណ្ណឹងណាទៅមហាក្សត្រខ្មែរនរោត្តមសេហមុនីផ្ដាំជាពិសេសទៅតែម្ដងឲ្យសមនឹងអ្វីដែលពលរដ្ឋខ្មែរស្រែកបន់ស្រន់ទេវតាឲ្យជួយថែរក្សាមហាក្សត្រនោះគាត់ស្រែកច្រៀងអង្វរទេវតាជួយថែរក្សាមហាក្សត្រតែមហាក្សត្រថែគាត់ទេ គាត់វល់ទេវតាបនស្រន់ទេវតាឲ្យជួយអ្នកឯងឯងឯងសុខសប្បាយចន់ឯងមិនក៏មិនមើលឃើញពីសុខទុក្ខរបស់ពួកគាត់ផងគួរតែងាកមកមើលសុខទុក្ខរបស់គាត់ពួកពួកពួកគាត់ផងឈប់ឈួតវង្វេងនឹងឯងរំម្លែងនឹងតទៅទៀតទៅឈប់ធ្វើមិនដឹងមិនលឺតទៅទៀតទៅខ្ញុំតាមពិសេសទៅណា ចាហ្នឹងឯងខ្ញុំមានមានតែប៉ុណ្្នឹងទេអភីចង់មានអីបន្តទៀតទេអត់ទេបានទេអត់ស្រួលខ្លួនទេ ចាអញ្ចឹងអរគុណច្រើនបងប្អូនបើមានការខុសឆ្គងនៅពាក្យសម្ដីណាមិនសមរម្យខ្ញុំក៏សូមការអធិស្ឋានអភ័យទោសពីបងប្អូនផងដែរប៉ុន្តែវានេះវាបង្ហាញពីការឈឺចាប់ដែលខ្ញុំមើលឃើញអំពីទុកវេទនារបស់បងប្អូនកម្មករដែលពួកគាត់កំពុងតែរងគ្រោះ38ថ្ងៃបងប្អូនគិតមើលទៅអង្គុយនៅកណ្ដាលថ្ងៃត្រង់បងប្អូនដាច់ភ្លើងតាម1ម៉ោង2ម៉ោងមួយថ្ងៃ ណានៅក្នុងផ្ទះបងប្អូនស្អីទឹកក្តៅណាឡាស្អុះណាដេកបានទេចោះគ្នាអង្គុយនៅក្រោមឆ័ត្រកណ្ដាលថ្ងៃត្រង់បងប្អូនគិតមើលក្រោមកម្ដៅថ្ងៃ30 30ជាងដល់ជិត40តើគ្នាក្តៅប៉ុណ្ណាពីស្បែកទៅស្រស់ថ្លាទៅ ជាពណ៌អីឡើងខ្មៅស្អាតដាច់បាយដាច់ទឹកព្រោះតែភាពអយុត្តិធម៌ត្រូវគេរំលោភបំពានខ្ញុំណាខ្ញុំខ្ញុំខ្ញុំឃើញកន្លែងហ្នឹងគឺថា ទឹកភ្នែកស្រក់ជប់បេះដូងខ្ញុំប្រាប់បងប្អូនឈឺចាប់ណាស់ខ្ញុំឈឺចាប់ណាស់ខ្ញុំគ្រាន់តែជាប្រជាពលរដ្ឋសាមញ្ញម្នាក់ជាស្ត្រីមេផ្ទះសាមញ្ញម្នាក់ខ្ញុំឈឺចាប់ប៉ុណ្ណឹងហើយចោលអ្នកឯងជាមហាក្សត្រខ្មែរហើយដែលពលរដ្ឋខ្មែរស្រែកជូនពលរដ្ឋព្រឹកហើយដែលមានបេះដូងឈឺចាប់អញ្ចឹងឈឺតកូនណាស្ដេចហ្នឹងយ៉ាងមែនទេដល់ ខ្ញុំសូមជូនពរឲ្យពលករហ្នឹងកម្មករដែលកំពុងតវ៉ាមតិហ្នឹងណាកំពុងតែអង្គុយតវ៉ាហ្នឹងសូមឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាហើយស៊ូស៊ូស៊ូស៊ូដើម្បីការពារសិទ្ធិរបស់បងប្អូនសូមឲ្យបានជោគជ័យទាំងអស់គ្នានៅចុងបញ្ចប់នេះខ្ញុំសូមឲ្យបងប្អូនស្ដាប់នៃចម្រៀងដែលមានចំណងជើងថា មលុបពោមរណៈចាអញ្ចឹងអរគុណច្រើនបងប្អូនជម្រាបលាបងប្អូនបាយបាយ